بسم الله الرحمن الرحيم الحمد لله رب العالمين الحمد لله الذي قصل قصنا بخير رسوله وأنزل علينا أكرم كتبه وشرع لنا أكمل شرائه امده سبحانه وتعالى وأشكره لا أحصي ثناء عليه اكملنا أكمل لنا الدين وأتم لنا النعمة فقال تعالى اليوم أكملت لكم دينكم وأتممت عليكم نعمتي ورضيت لكم الإسلام دينا أشهد أن لا إله إلا الله وحده لا شريك له وأشهد أن محمدا عبده ورسوله اللهم صل وسلم على نبينا محمد وعلى آله وصحبه أجمعين السلام عليكم ورحمة الله وبركاته السلام Ta'ala, សូមថ្លែងអំណរគុណដល់ព្រះអល់ឡោះស៊ុបហានាហ៊ូវតាអាឡាដែល ឲ្យយើងទាំងអស់គ្នាបានមកជួបជុំគ្នា ស្ដាប់នៅកម្មវិធីអប់រំអំពីអ៊ីស្លាមហើយក៏សូមហួរម៉ាត់គោរពដល់បងប្អូនដែលអង្គុយស្ដាប់នៅទីផ្ទាល់ទាំងអស់គ្នាក៏ដូចជាបងប្អូនដែលតាមដាន នៅលើទំព័រ Facebook ទាំងក្នុងប្រទេសនិងក្រៅប្រទេសអัลฮัมឌុលីឡា ចឹងនៅក្នុងកម្មវិធីរបស់យើងនាយប់នេះគឺនឹងចូលខ្លួនមកបកស្រាយអំពី ប្រធានបទមួយដែលសំខាន់គឺឧត្តមភាពនៃសុណារបស់នប៊ីយើងម៉ាម៉ាត់សុលឡោះអាឡៃហ៊ីវ៉ាសាឡាំនិងប្រការគ្រោះថ្នាក់នៃទង្វើបិទអា ហើយអัลฮัมឌុលីឡាគឺកម្មវិធីរបស់យើងដូចសពមួយដងគឺមានការចូលរួមពីវាគ្មានកិត្តិយសអឺដូច Ustaz យើងគឺ Ustaz Mansor នៅខាងស្ដាំដៃលិននេះគឺ Ustaz Mansor ដែលគាត់មកពីកម្ពុជាហើយបន្តមកទៀតគឺ Ustaz Romli Ismail គាត់មកពីខេត្តកំពង់សោមហើយនៅអឺ ចុងបញ្ចប់គេគឺស្តាលុកម៉ានប៊ីនយូសូគាត់មកពីខេត្តកោះកុងហាំឌុលឡាអញ្ចឹងកម្មវិធីរបស់យើងនឹងបកស្រាយទាក់ទងនឹងធានពតដែលលិនបានលើកឡើងប្រាប់បងប្អូនយើងទាំងអស់គ្នាអញ្ចឹងដូចយើងទាំងអស់នេះអាចបានដឹងហើយថាសុណាស់របស់នប៊ីយើងម៉ាម៉ាត់សុលឡោះអាឡៃហ៊ីវ៉ាសាឡាមគឺមានលក្ខណៈពិសេសហើយជាអ្នកម៉ាត់ជាទីបំផុត ដែលអល់ឡោះស៊ុបហានហ៊ូវតាឡាបានផ្ដល់បានបញ្ជូននប៊ីយើងម៉ាម៉ាត់សុលឡោះអាឡៃហ៊ីវ៉ាសាឡាមមកអ៊ុម៉ាត់នៅខេត្តម៉ានេះអัลហាំឌុលឡាដើម្បីកុំឲ្យពេលវេលាអឺរបស់យើងវាវេអនឡាញអញ្ចឹងលន់សូមចាប់ដើមអឺជួបជាមួយនឹងវាគ្មិនដំបងទី1របស់យើងគឺឧស្តាសលុកម៉ាន ប៊ីនយូសូអឺអង្គទួនជួយបកស្រាយតកតងទៅនឹងអឺមកកាណាតកតងទៅនឹងឧត្តមភាពនៃសុណាស់របស់នប៊ីយើងមុហាម៉ាត់សុលឡោះអាឡៃវ៉ាសឡាមក៏ដូចជាការឲ្យនិយមន័យតកតងទៅនឹងតើនិយមន័យជាលក្ខណៈភាសាមានលក្ខណៈបែបណានិងនិយមន័យបែបបច្ចេកសព្ទយើងនិយាយថាខាងអ៊ីស្ទីឡាតើអឺ min lakna babna falyatafaddal mashkuran ma'jura ya alhamdulillah bismillahirrahmanirrahim alhamdulillahirabbil alamin wa bihi nasta'in wala hawla wala quwwata illa billah amma ba' assalamu warahmatullahi wabarakatuh cedembong tentrem ma'akun po Allah subhanahu wa ta'ala kaimok kon dengan ustaz Abdullah dan pada akah dan bak serai នៅរាត្រីនេះតកតងនឹងអឺនិយមនៃសុណាស់នប៊ីសល្លឡោះអាលីវ៉ាសាឡាំដើម្បីឲ្យយើងទាំងអស់គ្នាបានស្វែងយល់ឲ្យបាន ច្បាស់លាស់តកតងនឹងសុណាស់នប៊ីសល្លឡោះអាលីវ៉ាសាឡាំចឹងដែរសុណាស់សុណាស់ដែលយើងតែងតែឮដែល គេហៅ គ្រប់គ្រប់គ្នាថាសុណាស់នប៊ីសុណាស់នប៊ីបើយើងបកន័យត្រង់របស់វាសុណាស់គឺជាតរីកោះ បានន័យថាផ្លូវដើរណាផ្លូវមួយដែលយើងដើរតាមដែលយើងឆ្ពោះទៅមុខនឹងគឺជានិយមន័យត្រង់រីឯបើយើងនិយមន័យតាមសុណាស់នប៊ីតាមអ៊ីស្ទីឡាស់ហៅថានិយមន័យដែលពេញលេញដើម្បីឲ្យយើងស្ដាប់បាននៅក្នុងអឺនិយមន័យសុណាស់មីណឯងគឺដែលនប៊ីសល្លឡោះអាលីវ៉ាសាឡាំអឺ បានបង្ហាញប្រាប់យើងដូចជានៅក្នុងអ៊ូស៊ុលអឺមុស្តាឡាហាឌីសបាទយើងរៀននៅក្នុងមុស្តាឡាហាឌីសនិយមន័យដែលថាសុនណះមិនឯងរាល់រាល់ម៉ាអ៊ូឌីហ្វាអ៊ីលានណាប៊ីសល្លឡោះអាលីវ៉ាសាឡាំមិនកោលិនអោហ្វលិនអោតក្រីរិនអោវ៉ាស្វិនខលគីយ៉ាអោខូលគីយ៉ាយ៉ាអញ្ចឹងរាល់រាល់ទង្វើដែលបង្អែកទៅលើណាប៊ីសល្លឡោះអាលីវ៉ាសាឡាំ យ៉ារាល់រាល់ទង្វើដែលគេថាទង្វើហ្នឹងគឺផ្ដោតទៅលើ ទង្វើរបស់ណាប៊ីសល្លឡោះអាលីវ៉ាសាឡាំមិនថាឡើយពាក្យសម្ដីណាពាក្យសម្ដីរបស់ណាប៊ីការនិយាយស្ដី របស់ណាប៊ីនេះគឺជាសុណាស់ណាប៊ីសល្លឡោះអាលីវ៉ាសាឡាំហើយទង្វើការវិការរបស់ណាប៊ីក៏ជាសុណាស់ណាប៊ីសល្លឡោះអាលីវ៉ាសាឡាំក៏ដូច្នោះដែរការទទួលស្គាល់អ៊ីក្រតរបស់ណាប៊ី នៅរឿងអ្វីនីមួយនីមួយក៏ជាសុណាស់នប៊ីសល្លឡោះអាលីវ៉ាសាឡាមហើយលក្ខណៈដែលអល់តាឡាបាន បង្កើតនប៊ីក៏យើងថាសុណាស់នប៊ីដែរក៏ដូច្នោះដែរនៅក្នុងស៊ីហ្វាត់របស់នប៊ីសល្លឡោះអាលីវ៉ាសាឡាមដូច្នោះលំចង់លើកឡើងនៅក្នុងខា នៅក្នុងបញ្ជាក់ថាកោលពាក្យសម្ដីរបស់នប៊ីថាសុណាស់បើយើងមើលនៅពាក្យសម្ដីរបស់នប៊ីសល្លឡោះអាលីវ៉ាសាឡាមដែលនប៊ីបាន បញ្ជាក់ប្រាប់យើងច្រើននៅក្នុងសម្ដីរបស់គាត់ ណានប៊ីបានបង្រៀនប្រាប់យើងសលូកាម៉ារ៉ៃទូមូនីសលីនប៊ីបានប្រើជាពិសេសនៅក្នុងថ្ងៃមួយពេលដែលនប៊ីទៅម៉ាឌីណាឃើញពួកយ៉ាហូឌីកំពុងតែបួសនៅថ្ងៃ10ហើយ10នៅក្នុងខែមហារ៉ាមអញ្ចឹងនប៊ីឃើញពួកយ៉ាហូឌីបួសនប៊ីបានសួរបណ្ដាសាហាបនៅទីនោះថាតើពួកគេធ្វើអីគេថាពួកគេបានបួសអរគុណណាជំពោះអល់ឡោះតាឡាដែលអល់ឡោះតាឡាឲ្យនប៊ីមូសារួចផុតអំពី គ្រោះបលាយ៉ាគ្រោះថ្នាក់អញ្ចឹងណាប៊ីក៏បានថាម៉េចអ៊ីនបាគីទូអ៊ីឡាកប៊ីលិនឡាអាស៊ូម៉ាន់ណាអត្តាសិអាយោមត្តាសិអាអញ្ចឹងកន្លែងហ្នឹងណាប៊ីថាប្រសិនបើខ្ញុំរស់ទៅដល់ឆ្នាំឆ្នាំខាងមុខទៀតបានន័យថាបើតន់នៅឆ្នាំខាងមុខទៀតគាត់នឹងបួសថ្ងៃទី9មួយថ្ងៃទៀតបានន័យថាធួមិនឲ្យខុសយូឌីនឹងសុនណាក៏ប៉ុន្តែណាប៊ីអត់តន់បាន តាន់មួយឆ្នាំខាងមុខក៏គាត់បានស្លាប់ទៅហ្នឹងគេហៅថាពាក្យសម្ដីរបស់នប៊ីសល្លឡាសាឡាមចាស់ដូចជាទង្វើរបស់នប៊ីនប៊ីប្រើឲ្យយើងសម្បះយ៉ាងនប៊ីប្រើឲ្យយើងធ្វើរកនហាយីខូយូអាននីម៉ាណាស៊ីកកុំចូលពួកអ្នកធ្វើហាយីយ៉ាងណាមិញពួកអ្នកឃើញខ្ញុំធ្វើហាយីអញ្ចឹងកន្លែងហ្នឹងយើងត្រូវដឹងថាទង្វើរបស់នប៊ីសល្លឡាហ៍អាឡៃវ៉ាសាឡាមនៅក្នុងការធ្វើហាយីនប៊ីធ្វើវាមិនការសឡាតរបស់នប៊ីនប៊ីសឡាតនប៊ីលើកដៃវាមិន នប៊ីរកកវាមិននប៊ីសុយោវាមិនឃើញទេនប៊ីតម្រង់សាហ្វក្រោយមកនប៊ីសូត្រអីខ្លះហ្នឹងគេហៅថាទង្វើរបស់នប៊ីអញ្ចឹងតារីហ្វនិយមនៃសុណាទាំងពាក្យសម្ដីរបស់នប៊ីសល្លឡោះអាលីវ៉ាសាឡាំទាំងទង្វើរបស់នប៊ីក៏ដូច្នោះដែរការដែលនប៊ីនៅស្ងៀមពេលដែលសាហាបតធ្វើនៅមុខនប៊ីសាហាបតធ្វើរឿងអ្វីនីមួយមួយ ពេលនោះនៅក្នុងហាឌីសមួយយ៉ាដែលបានបញ្ជាក់អំពីរីហ្វា ពេលដែលណាប៊ីសម្បាសយ៉ាងពេលនោះណាប៊ីនៅក្នុងសម្បាសយ៉ាងគាត់ឮសាហវត្តម្នាក់ដែលគាត់សូត្រពេលដែលគាត់ងើបពីរកុមកវិញគាត់សូត្រហាំដានកាស៊ីរ៉ាន់តៃវិនមូបារ៉ាកាន់ហ្វីពេលដែលណាប៊ីសម្បាសយ៉ាងហើយណាប៊ីសួរថាលីមិនមូតាកាលីមគាត់ថាអ្នកណាដែលសូនបាយមិញហ្នឹងអ្នកណានិយាយបាយមិញហ្នឹងដល់ហើយរីហ្វាគាត់ថាខ្ញុំយ៉ារ៉ាស៊ូលឡោះថាអ្វីដែលអ្នកឯងសូនបាយមិញគឺម៉ាឡាអ៊ីកាត់កំពុងតែស្វាគមន៍គេហៅថា ទទួលយកនៅការសូត្ររបស់ពួកអ្នកឯងណាស្វាគមន៍នៅការសូត្ររបស់អ្នកឯងអញ្ចឹងការអ៊ីក្ររការដែលនប៊ីទទួលស្គាល់ទង្វើរបស់សាហាប័តដែលគាត់ធ្វើហើយនប៊ីអត់បានហាមទេតែសាហាប័តនៅជាមួយនឹងនប៊ីណាមិនមែនសាហាប័តអត់នៅជាមួយនប៊ីហើយមកធ្វើអ៊ីក្រតត្រូវចាំកន្លែងថាអ៊ីក្រតកន្លែងនេះការទទួលស្គាល់របស់នប៊ីពេលនោះសាហាប័តនៅជាមួយនឹងនប៊ីនប៊ីឃើញសាហាប័តធ្វើហើយនប៊ីឯកភាព នប៊ីយល់ព្រមអានឹងហៅថាសុនណះដែរណាអញ្ចឹងនៅក្នុងសុនណះទៀតដែរដែលនប៊ីសុលឡោះអាលីវ៉ាសាឡាំបានបញ្ជាក់នៅក្នុងហាឌីសមួយអាឡៃគុំប៊ីសុនណាទីវ៉ាសុនណាទូខូឡាហ្វារ៉ាស៊ីឌីនអូឡាម៉ាភាក់ចានដែលគាត់បានឯកភាពថាសុនណះរបស់នប៊ីគឺអ្វីដែលនប៊ីធ្វើអ្វីដែលនប៊ីនិយាយអ្វីដែលនប៊ីទទួលស្គាល់ហើយនប៊ីអនុញ្ញាត ក៏ដូច្នោះដែរពេលដែលសៃណាអ៊ូម៉ាត់រ៉ាឌីយ៉ាឡោះអានហ៊ូពេលនោះសម្បះយ៉ាងតរវេះសម្បះយ៉ាងតរវេះណាប៊ីសម្បះយ៉ាងតែ3ថ្ងៃណាប៊ីឈប់សម្រាប់ខៃអ៊ូម៉ាត់ក៏គាត់ឃើញសម្បះយ៉ាងនៅជ្រុងនេះជ្រុងនេះជ្រុងនេះអញ្ចឹងគាត់ទៅប្រមូលមកវិញអញ្ចឹងការដែលធ្វើរបស់សាហាប័តលើចង់លើកឡើងតិចតិចការទង្វើធ្វើរបស់សាហាប័តតើចូលនៅក្នុងសុនណះណាប៊ីដែរឬទេ ឡើយនេះខ្ញុំចង់បញ្ជាក់ថានេះក៏ស្ថិតនៅក្នុងសុណាស់ណាប៊ីដែរពីព្រោះការប្រព្រឹត្តរបស់សាហាវត្តមួយណែឯងដែលណាប៊ីឯកភាពអ៊ីក្រតទទួលស្គាល់នៅទង្វើហ្នឹងហើយទង្វើហ្នឹងក៏ណាប៊ីបានធ្វើដែរអ្នកខ្លះគាត់អត់បានយល់ឡើយហ្នឹងគាត់ថាអញ្ចឹងណាសៃណាអ៊ូម៉ាធ្វើឬក៏ផ្សេងទៀតអ៊ីនសាអល់ឡោះយើងនឹងស្ដាប់ទួនទួនយើងបកស្រាយបន្តមកទៀតលឹងចង់បញ្ជាក់នៅកន្លែងនេះគឺថាសុណាស់ណាប៊ីវាមាន ឧត្តមភាពខ្លាំងណាស់វាមានគេហៅថាសារៈសំខាន់ខ្លាំងណាស់សម្រាប់យើងអ្នកដែលកាន់ឧកាមាអ៊ីស្លាមណាអញ្ចឹងយើងត្រូវមើលឧត្តមភាពរបស់នប៊ីសល្លឡោះអាលីវ៉ាសាឡាំរបស់លោកនប៊ីគាត់គឺជានប៊ីហើយរ៉ាសូលដែលអល់ឡោះស៊ុបហានតាឡាបានបញ្ជូនគាត់មកដើម្បីគេផ្ដល់សារទៅប្រាប់អ៊ូម៉ាត់ទាំងអស់ ណាប៊ីអល់ឡោះតាឡាបានបញ្ជូនគាត់មកដើម្បីផ្ដល់សារទៅប្រាប់អ៊ុម៉ាត់ទាំងអស់ហើយណាប៊ីលោកគឺជាអ្នកដែលបកស្រាយអត្ថន័យខ្លឹមសារនៅក្នុងអល់កុរអានការីមយ៉ាពីព្រោះកុរអានអល់ឡោះតាឡាបានបញ្ចុះមកអញ្ចឹងមកកាណាឧត្តមភាពគេហៅថារបស់ណាប៊ីសល្លឡោះអាលីវ៉ាសាឡាំគឺជាច្បាប់មួយបន្ទាប់ពីអល់កុរអានការីមគឺអល់សុនណះណាប៊ីណា បន្ទាប់ពីកូរ៉ានគឺសុណាយើងមិនអាចថាយកកូរ៉ានបោះបង់ចោលសុណាឬក៏យកសុណាបោះបង់ចោលកូរ៉ានអត់បានទេយ៉ាពីរនឹងត្រូវម៉ាស្ដាពីព្រោះហាឌីសណាប៊ីទង្វើរបស់ណាប៊ីវានោះគឺជាច្បាប់បន្ទាប់ពីកូរ៉ានគឺសុណាណាប៊ីសល្លឡោះអាឡៃវ៉ាសាឡាំច្បាប់ទី2ដែលយើងទាំងអស់គ្នាមួយណែឯងទទួលស្គាល់ទទួលយកនៅក្នុងច្បាប់អ៊ីស្លាមរបស់យើងពីព្រោះអល់ឡោះស៊ុបហានាហ៊ូវតាឡាបានបញ្ជាក់ប្រាប់នៅក្នុងអល់កូរ៉ាន ដើម្បីឲ្យយើងមិញឯងទទួលយកអល់កូរអានអល់ឡោះតាឡាបានបញ្ជាក់ក្នុងក្នុងកូរអានថាអាគីមុសឡាចូលពួកអ្នកសាឡាតនៅក្នុងសូរ៉ាមួយណាបានបញ្ជាក់ថាសាឡាតហ្នឹងសហូត4រកាត់អាសាត4រកាត់មករិប3រកាត់សុបោះ2រកាត់អត់មានទេក៏ប៉ុន្តែអត់មាននឹងឲ្យសុនណះណាប៊ីដើម្បីមកបកស្រាយដើម្បីឲ្យយើងយល់ថាសម្បះយ៉ាងរបៀបណា តែយើងអនុវត្តរបៀបណាលុះត្រាណាយើងមើលនៅបន្ទូលរបស់ណាប៊ីសល្លឡោះអាលីវសាឡាមទើបយើងដឹងមិនថាឡើយសាឡាតឬក៏ធ្វើរកនហាជីអល់ឡោះតាឡាបានដាក់កតាប់កិច្ចឲ្យយើងធ្វើរកនហាជីវលីឡាយអាឡានណាស៊ីហិជលបៃចំពោះមនុស្សម្នាក់ឯងទៅធ្វើរកនហាជីនៅបៃទីឡាយលហារ៉ាមអញ្ចឹងសួរថាធ្វើរកនហាជីវាមិនមានតាវ៉ាមានសាអ៊ី មានតាហាលុលមានចោលគោលមានវូគូហ្វនៅអារ៉ាហ្វាមានអឺដេកនៅមីណាមូស្តាលីហ្វាអញ្ចឹងសុនណះមីណាឯងគឺជា masdar ទី2ណាច្បាប់ទី2ដើម្បីបញ្ជាក់ប្រាប់នៅក្នុងហូកុំអ៊ីស្លាមដែលយើងមិនអាចអត់បានចឹងនឹងចង់លើកឡើងថាតកតងនឹងសុនណះមីណាឯងគឺជាច្បាប់សំខាន់ណាស់សម្រាប់យើងហើយសុនណះគឺជាវ៉ាហយូរបស់អល់ឡោះដែលនប៊ីសល្លឡោះអាឡៃវ៉ាសាឡាំ លោកមិនបាននិយាយអ្វីនីមួយនីមួយដោយហាវ៉ាណាប់ស៊ូអត់ទេវ៉ាម៉ាយន្តិកូអានីលហាវ៉ាអ៊ីនហ៊ូវ៉ាអ៊ីឡាវ៉ាហយូយូហាអល់ឡោះតាឡាបានបញ្ជាក់ប្រាប់ថាណាប៊ីសល្លឡោះអាលីវ៉ាសាឡាមលោកមិនបាននិយាយអ្វីនីមួយនីមួយនឹងចំណងចំនួនរបស់គាត់ហាវ៉ាណាប់ស៊ូរបស់គាត់លើកឡើងតែមានការវ៉ាហយូអំពីអល់ឡោះសារមកពីអល់ឡោះសុបហានតាឡាឲ្យណាប៊ីមូហាម៉ាត់សល្លឡោះសាឡាមបាននិយាយក៏ប៉ុន្តែគេថាសុណាស់មិនឯង ណាយើងសូត្រទៅអត់ដូចកូរ៉ានកូរ៉ានយើងសូត្របានប៉ះឡើងអ៊ីបាដាតតែសុណាយើងសូត្របើយើងអនុវត្តតាមសុណាយើងបានប៉ះឡើងតែបើយើងសូត្រអានហាឌីសអត់បានប៉ះឡើងដូចយើងសូត្រកូរ៉ានក៏ប៉ុន្តែសុណាគឺសម្រាប់បកស្រាយនៅសម្ដីរបស់អល់ឡោះស៊ុបហានាហ៊ូវតាឡាដូច្នោះដែរកូរ៉ានអល់ឡោះស៊ុបហានាឡាបានបញ្ជាក់ច្រើនដើម្បីឲ្យយើងទាំងអស់គ្នាមានឯងយកតាមសុណាណាប៊ីក៏ដូចជាយើងយកតាមអល់កូរ៉ានការីម យ៉ាងណាមិញដែលអល់ឡោះតាឡាបានបញ្ជាក់នៅក្នុងស្រះអាននីសាអាយ៉ាត់80ថាអូសប៊ីលឡាហ៊ីមសៃតានរ៉ីមម៉ៃយូទីអ៊ីរ៉ាស៊ូលហ្វាកាត់អាតាអល់ឡោះអល់ឡោះតាឡាបានបញ្ជាក់ថាបុគ្គលណាជនណាដែលគាត់អនុវត្តតាមរ៉ាស៊ូលណាតាមអ្នកនាំសារតាមនប៊ីយើងមូហាម៉ាត់សល្លឡោះអាសាឡាំហ្វាកាត់អាតាអល់ឡោះប៉ុន្តែគាត់ជាអ្នកគោរពតចំពោះអល់ឡោះតាឡាអ្នកគោរពតាមបទបញ្ជារបស់អល់ឡោះ បើយើងចង់คลายទៅជាអ្នកដែលគោរពតាមបទបញ្ជារបស់អល់ឡោះលុះត្រាណាយើងគោរពតាមណាប៊ីយើងមូហាម៉ាត់សុលឡាហ៍អាលីវ៉ាសាឡាំតែប្រសិនបើអ្នកងាកចេញបែរចេញអល់ឡោះសុបហានតាឡាមិនបានការពាររបស់ការពារអ្នកទេណាបើអ្នកឯងងាកចេញអាហ្នឹងជារឿងរបស់អ្នកឯងតែអ្វីដែលសំខាន់មួយអ្នកឯងគឺយើងទៅតអាត់ទៅចំពោះណាប៊ីយើងសុលឡាហ៍សាឡាំនេះចង់ប្រាប់ថា ណាប៊ីយើងមិនអាចបោះបង់គាត់ចោលបានទេហើយឧត្តមភាពរបស់គាត់គឺចាំបាច់សម្រាប់យើងទាំងអស់គ្នាត្រូវតែដឹងត្រូវតែយល់ដែលអល់ឡោះតាឡាបានបញ្ជាក់ទៀតវ៉ាទីអល់ឡោះវ៉ាទីអល់ឡោះវ៉ារ៉ាស៊ូលឡាអាឡាគុំទុរហាមុនអល់ឡោះតាឡាបានបញ្ជាក់ថាជូនពួកអ្នកទាំងអស់គ្នាតអត់ទៅចំពោះអល់ឡោះហើយនឹងអ្នកនាំសាររបស់អល់ឡោះស៊ុបហានតាឡាសង្ឃឹមថាពួកអ្នកទទួលបានក្តីមេត្តាអំពីអល់ឡោះ ចឹងអត្តន័យខ្លឹមសារដែលយើងយល់អំពីសុណាហើយនឹងឧត្តមភាពរបស់សុណាគឺវាសារៈសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នា ជាអ៊ុម៉ាត់នប៊ីយើងមូហាម៉ាត់សល្លឡោះអាលីវ៉ាសាឡាំដូច្នេះដែរអល់ហាំឌីលឡាបានសូមចូលរួមប៉ុណ្ណឹងដើម្បីទុកឱកាសឲ្យទូនទូនរបស់យើងគាត់នឹងបកស្រាយតទៀតអកុលកាលីហាហ្សាវ៉ាស្តាហ្វីរុលឡាលីវ៉ាគុំវ៉ាស្តាហ្វីរុអ៊ីនហូរ៉ូកូ الحمد لله رب العالمين ចឹងបន្ទាប់ក្រោយពីយើងបានស្ដាប់ការបកស្រាយអំពី status របស់យើង status លោកម៉ាន់វិនយូវិនយូសូហ្វតកតូនទៅនឹងឧត្តមភាពតកតូនទៅនឹងអត្ថន័យនិយមន័យតាមបែបភាសានិងតាមបែបបច្ចេកស័ព្ទចឹងលឿនសង្ឃឹមថាបងប្អូនយើងទាំងអស់គ្នានៅទីនេះក៏ដូចជាបងប្អូនដែលតាមដាននៅក្នុងលើទំព័រ Facebook អាចបានយល់តើតើអ្វីដែល status បានលើកឡើងយ៉ាងក្បោះក្បាយ ហើយនៅក្នុងនោះព្រះសិស្សក៏បាន លើកឡើងដែរថាអឺសុណារបស់នប៊ីយើងម៉ាម៉ាត់សុលឡោះវ៉ាលីវ៉ាសឡាមគឺជាម៉ាស្ដិរទី2បន្ទាប់ពីកូរ៉ានដែលយើងត្រូវតែអឺអនុវត្តនិងគោរពតាម ហើយក៏សិស្សបានលើកឡើងដែរថាការតអាត់ទៅចំពោះនប៊ីយើងម៉ាម៉ាត់សុលឡោះវ៉ាលីវ៉ាសឡាមគឺជាអឺបទបញ្ជាមកពីអល់ឡោះស៊ុបហានហូវ៉ាតាឡានឹងគឺជាការតអាត់ទៅចំពោះអល់ឡោះស៊ុបហានហូវ៉ាតាឡា អัลฮัมឌុលីឡាអញ្ចឹងចូលដល់អ៊ូស្តាសអឺវាគ្មិនរបស់យើងបន្តទៀតគឺអ៊ូស្តាសរំលីប៊ីនអ៊ីស្ម៉ាអែលអ៊ីនសាអល់ឡោះលិនចង់ឲ្យអ៊ូស្តាសអឺបកស្រាយតតូនទៅនឹងបដមភាពនៃអឺសុណារបស់នប៊ីយើងមកសុលឡោះអាឡៃវ៉ាសាឡាមក៏ប៉ុន្តែលិនចង់ឲ្យអន្តួនអ៊ូស្តាសលើកឡើងតតូនទៅនឹងពាក្យសម្ដីរបស់អ៊ុលម៉ាសាឡាហ្វ ហើយជាពិសេសគឺលិនសូមអញ្ជើញលើកតែអ៊ុលម៉ាអេមអរបាទេព្រោះថាអ៊ុលម៉ារបស់យើងច្រើនគាត់ថែរក្សាគាត់អឺយកចិត្តទុកដាក់ថែរក្សានៅសុណាស់របស់នប៊ីយើងមកសល្លោះឆ្នាំច្រើនក៏មិនតែរក្សាតែពេលវេលាអញ្ចឹងលិនសូមឲ្យស្ដាប់លើកតែអ៊ុលម៉ាទាំង4របស់យើងទេមេមេមេមេសាប់ទាំង4យ៉ាអញ្ចឹងសូមអន្ទួនជួយបកស្រាយនៅចំណុចនេះអ៊ីនសាឡោះហ្វយហ្វដលមស្គរនមអជូរ៉ា بسم الله الرحمن الرحيم الحمد لله والصلاة والسلام على رسول الله وعلى آله وصحبه أجمعين الحمد لله ជាបឋមយើងសូមអរគុណចំពោះអល់ឡោះសុបហានតាឡាហើយបន្តមកទៀតសូមថ្លែងអរគុណដល់ឧស្តាហ៍វាគ្មិនក៏ដូចជាទូទួលយើងទាំងអស់ហើយក៏ដូចជាសូមស្វាគមន៍ដល់តតមីមីដែលកំពុងទស្សនាផ្ទាល់នៅទីនេះក៏ដូចជាបងប្អូនដែលកំពុងទស្សនាតាមបណ្ដាញសង្គមទាំងក្នុងក្រៅប្រទេសទាំងអស់ តកតងទៅនឹងប្រធានបទដែលស្ដាប់បានលើកឡើងបាញ់មិញគឺយើងលើក បានដឹងហើយនៅសុនណះនប៊ីសឡោះអាឡៃសាឡាមនិងសារៈសំខាន់សារៈសំខាន់នៅក្នុងសាសនាអ៊ីស្លាម ដែលវាមានលំដាប់ទី2បន្ទាប់ពីពាក្យសម្ដីរបស់អល់ឡោះស៊ុបហាតាឡាឬក៏យើងហៅថាគីតាបអល់កុរអានចុះបន្ទាប់ពីកុរអានមកគឺសុនណះនប៊ីសឡោះអាឡៃសាឡាមហើយតាមរយៈសុនណះនេះហើយដែលយើងអាចធ្វើនៅអាម៉ាត់អ៊ីបារ៉ាត់ទាំងឡាយត្រឹមត្រូវ ហើយគ្រប់4ខ្នាតទាំងអស់សពគ្រប់ទាំងអស់ដែលនប៊ីសល្លោះអាឡៃសាឡាមបានសល់ទុកអឺចឹងដូចជាឧស្តាតអាប់ឌុលឡោះមានបានលើកឡើងតកតងទៅនឹងសម្ដីរបស់ឧឡាម៉ាទាំង4ឧឡាម៉ាមស្ហាប់ដែលយកចិត្តទុកដាក់នឹងជំរុញឲ្យបងប្អូនអ៊ីស្លាមមើលទៅលើ ហាឌីសនិងសុនណះនប៊ីសល្លោះអាឡៃសាឡាមអញ្ចឹងយើងដឹងហើយក៏យើងបានធ្លាប់លឺនៅពាក្យសម្ដីមួយចំនួន បងប្អូនយើងមួយចំនួនតែងតែលើកឡើងថាអឺហេតុអ្វីបានជាមិនយកសម្ដីអ៊ូឡាម៉ាដើម្បីមកធ្វើកាត់ហុកុំឬក៏ធ្វើនៅអាមាត់អ៊ីបាដាតមួយចំនួន តែងតែបោះបង់ចោលនៅសម្ដីអ៊ូឡាម៉ាអញ្ចឹងយើងមើលអឺសម្ដីអ៊ូឡាម៉ាដែលធំបំផុតសម្រាប់យើង បច្ចុប្បន្ននេះគឺយើងដឹងថាអត់មានអ្នកណាធំជាងអ៊ូឡាម៉ាមន្ទហបទាំង4ទេអ៊ីម៉ាមម៉ាលីគីអ៊ីម៉ាមសាហ្វីហាំបាលីម៉ាលីគីហានាហ្វី អញ្ចឹងយើងមើលទស្សនៈរបស់ពួកគាត់នៅក្នុងការណែនាំយើងឲ្យអនុវត្តតាមហាឌីសណាប៊ីសុលឡោះអាឡៃសាឡាំតើពួកគាត់មានការផ្នែកផ្ដាំក៏ដូចជាបន្សល់ទុកនៅអនុសាសន៍ល្អល្អសម្រាប់យើងដូចដូចខ្លះមុននឹងយើងវាតម្លៃថាតើយើងតាមអ៊ូឡាម៉ាឬក៏តាមអល់កុរអានឬក៏យើងវិតម្លៃថាយើងបោះបង់ចោលអ៊ូឡាម៉ាយឺយើងត្រូវតែស្ដាប់ណា មើលទៅលើប្រសាសន៍របស់ពួកគាត់ជាមុនអញ្ចឹងយើងដឹងហើយនៅក្នុងអល់កុរអានការីមអល់ឡោះសុបហានតាឡាបានបញ្ជាឲ្យយើងធ្វើតាមនៅអ្វីដែលអល់ឡោះតាឡាបានបញ្ចុះមកគឺមានអល់កុរអាននិងសុនណះនប៊ីសល្លោះអាឡៃវសាឡាំដូចជាអល់ឡោះបានមានបន្ទូលថាអ៊ីតាប៊ីអ៊ូម៉ាអ៊ុនស៊ីឡាអ៊ីឡៃគុមមីរ៉ាប់ប៊ីគុមចូលពួកអ្នកតាមអ្វីដែលអល់ឡោះតាឡាជាម្ចាស់របស់ពួកអ្នកបានបញ្ចុះមកឲ្យអ្នកទាំងអស់គ្នាអញ្ចឹងវាមានទាំងកុរអានវាមានទាំងសុនណះពីព្រោះសុនណះនេះគឺជាអ្វីដែលនប៊ីនិយាយ មិនមែនកាត់ឡើងចេញពីហវ៉ាណាហ្វស៊ូដោយជួនបានលើកឡើងអញ្ចឹងជាជាជាវ៉ាហ៊ីរបស់ព្រះអល់ឡោះសុបហានតាឡាដែរអញ្ចឹងនៅក្នុងទស្សនៈរបស់អ៊ីម៉ាមសូមលើកឡើងតាមលំដាប់ដល់ទី1គឺអ៊ីម៉ាមអាប៊ូហានីហ្វារ៉េមអល់ឡោះដែលអ៊ីម៉ាមមថាប់នេះមានវ័យចំណាស់ជាងគេមុនគេគឺឈ្មោះរបស់គាត់អនុម៉ានប៊ីនសាប៊ីតណារ៉ៃម៉ាហ៊ុលឡោះគាត់មានការបដិបដាមច្រើននៅពាក្យសម្ដីដើម្បីឲ្យអ៊ុម៉ាត់អ៊ីស្លាមទាំងអស់ យកចិត្តទុកដាក់ទៅលើសុនណះនប៊ីសល្លោះអាឡៃហ៊ីវសាឡាំចាក្នុងនេះសម្ដែងរបស់គាត់ដែលមានរាវយ៉ាត់ត្រឹមត្រូវហើយបងប្អូនអាចមើលបន្ថែមនៅក្នុងគីតារបស់ Sheikh Albani រ៉ៃម៉ោះឡោះក៏ដោយគាត់បានលើកឡើងចោលក្រងនៅសម្ដីរបស់អ៊ីម៉ាមទាំង4ពិសេសក្នុងគីតាបស៊ីហ្វាត់សាឡារបស់គាត់គឺយើងបានដឹងយ៉ាងទូលំទូលាយអញ្ចឹងអ៊ីម៉ាមរ៉ៃម៉ោះឡោះក៏មានប្រសាសន៍ថា إذا صح الحديث فهو مذهبي នៅពេលដែលហាឌីសណាមួយ សហេះត្រឹមត្រូវនោះហើយគឺជាមតិរបស់ខ្ញុំសម្ដីរបស់គាត់ក៏ដូចជាសម្ដីរបស់អ៊ីម៉ាមសាហ្វអ៊ីក៏ប្រហាក់ប្រហែលគ្នាដែរអញ្ចឹងកន្លែងនេះគឺគាត់ចង់បង្ហាញឲ្យឃើញថាអ្វីដែលយើងត្រូវប្រកាន់យកនៅក្នុងការធ្វើអ៊ីបាដតទាំងគោលជំនឿក្តីគឺមើលទៅលើហាឌីសហាឌីសដែលត្រឹមត្រូវហាឌីសប៉ុន្តែគាត់បញ្ជាក់ថាសាហលហាឌីសហាឌីសដែលសាហេះត្រឹមត្រូវបានថាបើសិនជាហាឌីសដែលមិនត្រឹមត្រូវ អាហ្នឹងយើងមិនអាចចាត់ទុកថា ជាមតិហិតរបស់គាត់ទាំងស្រុងទេពីព្រោះពេលខ្លះគឺអឺយើងដឹងថាហាឌីសវាមានត្រឹមត្រូវបន្ទាប់មកមានអឺ daif ហើយចុងក្រោយគឺមានហាឌីសឆ្នៃប្រឌិតទៀតយ៉ាដែលដែលមនុស្សដែលមានជ្រឿតឱកាសណាដើម្បីបង្កើនការ វាយប្រហារទៅលើសាសនាអ៊ីស្លាមដើម្បីដាក់ចេញនូវហាឌីសដែលប្រឌិតនេះឡើងអញ្ចឹងអ៊ីម៉ាមគាត់និយាយថាអ៊ីដាសាហ៍ហាឌីសហ្វមថាប៊ីអញ្ចឹងនៅពេលដែលមានហាឌីសសាហេគឺនោះហើយគឺជាមន្តហរបស់គាត់ហើយមួយទៀតគឺគាត់បានលើកឡើងថាឡាយហិលលីអាហាឌិនអាយ៉ាខូដប៊ីកោលីណាម៉ាឡាំយ៉ាឡាំមិនអៃណាខត់ណាមិនហាឡាល់មិនអនុញ្ញាតឲ្យនរណាម្នាក់យកកោលរបស់គាត់អ៊ីម៉ាមអប៊ូហានីហ្វាថា មិនហាឡាល់ឲ្យនរណាម្នាក់យកកោលឬក៏សម្ដីរបស់គាត់យកកាត់ហុកមអ្វីមួយដោយមិនដឹងថាគាត់យកមកពីណានោះទេយើងធម្មតាអ៊ីម៉ាមមហបទាំងអស់គឺតែងតែយកពីអល់កុរអាននិងសុនណះនប៊ីសល្លោះអាឡៃសាឡាមហាឌីសដែលត្រឹមត្រូវដើម្បីអ៊ីស្ទីមបាតចែងជាហុកមដើម្បីចែងជាច្បាប់សម្រាប់យើងអញ្ចឹងអ្នកដែលរៀនអ្នកដែលសិក្សាស្រាវជ្រាវនឹងដឹងថាតើសម្ដីរបស់គាត់ស្របទៅនឹងអាយ៉ាតមួយណាស្របនឹងហាឌីសមួយណាដែលត្រឹមត្រូវក៏ប៉ុន្តែបើសិនជា នៅក្នុងចំណោមអាវ៉ាមួយចំនួនបងប្អូនមួយចំនួនគឺនៅក្នុងសង្គមរបស់យើងដែលនឹងស្បតាមដានឃើញថាពេលខ្លះចោទថានេះគឺជាមថាបហានាហ្វីនេះគឺមថាបហានសាហ្វីតែធៀបពិតវាអត់មានទេហើយគាត់จะធ្វើតាមដំណរតគ្នាចេះតតគ្នាមកណាករណីហ្នឹងក៏មានដែរអញ្ចឹងចំណុចនេះហើយដែលធ្វើឲ្យយើងទាំងអស់គ្នានឹងមានការផន់ច្រឡំក្នុងការធ្វើអ៊ីបាដាតមួយចំនួន ហើយមកដល់បច្ចុប្បន្ននេះការសិក្សាស្រាវជ្រាវមានលក្ខណៈទូលំទូលាយដូច្នេះយើងត្រូវសិក្សាឲ្យបានច្បាស់លាស់មុននឹងយើងធ្វើអាម៉ានអ៊ីបរ៉ាត់របស់យើងណាមួយដើម្បីឲ្យប្រកាសថាយើងធ្វើនោះត្រឹមត្រូវតាមក្បួនច្បាប់ដែលអ៊ីស្លាមបានកំណត់មកចាអឺយើងមើលនៅក្នុងសម្ដីផ្សេងទៀតណារបស់អ៊ីម៉ាមម៉ាលិកប៊ីនអានាសអ៊ីម៉ាមម៉ាលិកប៊ីនអានាសដែលយើងស្គាល់ថាមធ្ហបម៉ាលីគីមធ្ហបម៉ាលីគីតែពិតអ៊ីម៉ាមនីមួយមួយគាត់ ផ្ដែផ្ដាំមកច្រើនណាស់តែរសារពេលវេលារបស់យើងមិនអាចលើកឡើងលើកឡើងបានទាំងអស់ទេគឺអ្វីដែលសំខាន់ខ្ញុំគិតថាសំខាន់គឺងាយយល់និងប្រាប់ដល់បងប្អូនទាំងអស់ទុកគ្រាន់ជាការពិចារណាហើយវាតម្លៃមើលថាតើយើងគួរតែដោតដោតសំខាន់ទៅលើកូរ៉ាននិងសុណាជាធំដល់របៀបណាអ៊ីម៉ាមម៉ាលិកប៊ិនអានាសរ៉ាហ៊ីម៉ាហ៊ុលឡោះគាត់បានមានប្រសាសន៍ថាអ៊ីនណាម៉ាអានាបាសារអ៊ុខទីវអ៊ូស៊ីបហ្វាន់ឌូរូហ្វីរ៉ាយី فكل ما وافق الكتاب والسنة فخذوه وكل ما لم يوافق الكتاب والسنة فاتركوه ចឹងគាត់អ៊ីម៉ាមម៉ាលិកគាត់ទទួលស្គាល់ថាគាត់ប្រាប់ថាខ្ញុំគឺជាមនុស្សម្នាក់កាលបើជាមនុស្សគាត់ទទួលស្គាល់ថាខ្ញុំជាមនុស្សម្នាក់ខ្ញុំអាចខុសហើយក៏មានត្រូវដែរមានខុសមានត្រូវអញ្ចឹងអ្វីដែល ជាគំនិតទស្សនៈរបស់ខ្ញុំអ្នកទាំងអស់គ្នាត្រូវមើលអ្វីដែលស្របទៅនឹងគីតាបអល់កុរអាននិងសុណា យកវាអាម៉ាលទៅហើយអ្វីដែលវាខុសអំពីគីតាបបើអត់ដូចនឹងហាឌីសអត់ដូចអាយ៉ាទេគឺចោលវាទៅណានេះគឺជាផ្ដាប់ដាំរបស់អ៊ីម៉ាមម៉ាលិករ៉េម៉ាហ៊ុលឡោះហើយអ្វីដែលសំខាន់ហើយដែលល្បីបំផុតដែលយើងតែតែលើកនៅសម្ដីរបស់គាត់គឺគាត់បាននិយាយថាលៃសាលៃសាហាត់បាទនប៊ីសល្លោះអាឡៃវសល្លឹម إلا ويؤخذ من قوله ويترك អ៊ីលណាប៊ីសល្លឡោះអាឡៃវ៉ាសាឡាំអត់មានអ្នកណាទេអត់គ្មានអ្នកណាម្នាក់សោះឡើយក្នុងចំណោមអ៊ុម៉ាត់អ៊ីស្លាមនេះបន្ទាប់ពីណាប៊ីដែលគេអាចថាយកសម្ដែងរបស់គាត់ទាំងស្រុងនោះទេលើកឡើងតែទស្សនៈឬក៏សម្ដីរបស់មនុស្សបុគ្គលមួយចំនួនបន្ទាប់ពីណាប៊ីទោះបីជាអ្នកណាក៏ដោយគេអាចយកបានហើយក៏គេអាចចោលបានដែរលើកឡើងតែនាវីសល្លោះអាឡៃសាឡាមតែមួយគត់គឺសម្ដីរបស់លោកចាំបាច់ត្រូវតែអនុវត្តតាម ហើយតាមដោយឲ្យបានចិត្តចង់ត្រឹមត្រូវជាទីបំផុតចាអញ្ចឹងនេះគឺជាអ្វីដែលគាត់ចង្អុលបង្ហាញមួយទៀតតកតងទៅនឹងថាអឺយើងត្រូវទទួលស្គាល់គ្រប់គ្នាជួនកាលមានទស្សនៈមួយចំនួនអាចថាវាមិនសមរម្យណាជាមួយនឹងអល់កុរអានក៏ដូចជាហាឌីសនប៊ីសល្លោះអាឡៃសាឡាំដែលធ្វើឲ្យឬក៏បង្ហាញឲ្យយើងទាំងអស់គ្នាដឹងថាយើងមិនទៅគេហៅថាតាអសុបឬក៏ងប់ងុលខ្លាំងពេកទៅលើ អ៊ូឡាម៉ាណាមួយរហូតតតែចំណុចដែលយើងឃើញថាខុសទៅនឹងហាឌីសណាប៊ីហើយយើងនៅតែយកទៀតដោយសារថាខ្លាចខ្លាចខុសពីមធ្យមអញ្ចឹងណាអញ្ចឹងនេះគឺជាបណ្ដារបស់អ៊ូឡាម៉ាមធ្យមទាំង4ងាកមកមើលអ៊ីម៉ាមសាហ្វីរបស់យើងអ៊ីម៉ាមសាហ្វីហេតុបានថាអ៊ីម៉ាមសាហ្វីរបស់យើងពួកគាត់គិតថានៅស្រុកយើងនេះគឺភាគច្រើនគឺយើងកាន់មធ្យមសាហ្វីអញ្ចឹងឲ្យតែលើថាសាហ្វីគឺ QE មកថារបស់យើងហើយពេលខ្លះអត់គឺបោះ Shafi'i មែនតែយើងធ្វើហ្នឹងអត់គឺបោះ Shafi'i គាត់ថាបោះ Shafi'i ដែរអាហ្នឹងក៏មានដែរអញ្ចឹង Imam Shafi'i រ៉ាហ៊ីម៉ុលឡោះតើតទៅនឹងសុនណាស់នប៊ីសល្លោះអាឡៃសាឡាមគឺគាត់មានច្រើនណាជំរុញនឹងផ្ដែផ្ដាំឲ្យអ៊ុម៉ាត់អ៊ីស្លាមធ្វើតាមសុនណាស់នប៊ីសល្លោះអាឡៃសាឡាមដែលលោកបានមានបញ្ជាក់ថាអជ្មាល់មូស្លីមូន على أن من استبان له سنة عن رسول الله صلى الله عليه وسلم لم يحل له أن يدعها لقول أحد អ្នកអ៊ីស្លាមទាំងអស់បានឯកភាពគ្នាណាឯកភាពគ្នាថាអ្នកដែលទទួលបានដំណឹងច្បាស់លាស់អំពីសុនណះនប៊ីសល្លោះអាឡៃសាឡាមពិតប្រាកដត្រឹមត្រូវហើយគឺអត់អាចដោះសារទៅយកសម្ដីបុគ្គលណាផ្សេងចោលសម្ដីរបស់នប៊ីទេយ៉ាអញ្ចឹងសម័យនេះគឺងាយស្រួលណាស់ដឹងហាឌីសពីព្រោះ បើគិតថាពីពីដើមណាការប្រមូលបើកម្ដងមកសិលឹកម្ដងមកសិលឹកតាមណាគឺពិបាកបន្តិចប៉ុន្តែឥឡូវនេះគឺការសិក្សាស្រាវជ្រាវវាមានលក្ខណៈទូលំទូលាយហើយប្រើពេលវេលាខ្លីដើម្បីចង់ដឹងហាឌីសមួយមានលក្ខណៈត្រឹមត្រូវពិតប្រាកដឬក៏យ៉ាងណាគឺប្រើពេលវេលាខ្លីអញ្ចឹងមានន័យថាយើងអាចសិក្សាស្រាវជ្រាវបានដោយភាពងាយស្រួលច្រើនជាងសម័យមុនដោយសារយើងប្រើជំនួយដោយបច្ចេកវិទ្យារបស់យើងចា អញ្ចឹងដល់ពេលដែលដឹងថាវាជាសុណាស់នប៊ីហើយវាជាសម្ដីរបស់នប៊ីហើយយើងមិនអាចថាអឺនប៊ីនិយាយអញ្ចឹងមែនប៉ុន្តែជួនកាលអ្វីដែលយើងធ្វើនេះក៏វាល្អដែរប្រហែលជានប៊ីមិនបានខត់ទេតាមមើលអញ្ចឹងយើងធ្វើខ្លះខ្លះទៅដើម្បីឲ្យអាម៉ាល់របស់យើងកាន់តែច្រើនចាអញ្ចឹងអត់បានអត់បានធ្វើដូចឆែបានទេនៅក្នុងសាសនាឥស្លាមរបស់យើងចាមួយទៀតគាត់បានផ្ដាំថា لقدو إذا وجدتم في كتابي خلاف سنة رسول الله صلى الله عليه وسلم فقولوا بسنة رسول الله صلى الله عليه وسلم ودعوا ما قلت بين دال نقطة أخرى كون من هو كتاب بخشم كتاب بعمام إمام شافعي كتاب تان كتاب الأصول كتاب الفقه دام بين كون كتاب بخشم خاطر سنة النبي جو نقطة تا តាមសុនណះនប៊ីសល្លោះអាឡៃសាឡាមហើយបោះបង់ចោលសម្ដីរបស់ខ្ញុំទៅយ៉ានេះគឺជាការផ្ដែផ្ដាំរបស់គាត់ហើយអ្វីដែលគាត់និយាយនៅខាងក្រៅនេះគឺដូចអ៊ីម៉ាមអប៊ូហានីវ៉ាដែរម៉ាអ៊ីដាសាហាលហាឌីសហ្វូហមាត់ហាប៊ីពេលដែលអឺហាឌីសមកដល់ពេលដែលហាឌីសដែលត្រឹមត្រូវនោះហើយគឺជាមតិរបស់ខ្ញុំអញ្ចឹងក្នុងមតិសាហ្វីអឺរាវយ៉ាត់អំពីនេះបញ្ជាក់ដោយអ៊ីម៉ាមណាវវីរ៉ាហ៊ីម៉ាអល់ឡោះនៅក្នុងមតិសាហ្វីគាត់បានបញ្ជាក់ថាអឺ យើងឃើញមានមសាឡាមួយចំនួនដែលអឺខុសអំពីអ្វីដែលអ៊ីម៉ាមឆាប់អ៊ីចាមកមិនថាអ្វីដែលអ៊ីម៉ាមឆាប់អ៊ីកាត់ក៏ប៉ុន្តែអ្នកហៅថាអ៊ីមអ៊ីម៉ានៅក្នុងមសាឆាប់អ៊ីចំនួនក្រោយហ្នឹងគឺចេញហុកុំមួយចំនួនណាខុសអំពីអ៊ីម៉ាមឆាប់អ៊ីដោយគាត់មិនគិតថាអ្វីដែលខុសហ្នឹងចេញពីមសាហាប់ទីគាត់នៅគិតថានៅក្នុងមសាហាប់ឆាប់អ៊ីដដែល ដោយយោងទៅលើអ្វីដែលនប៊ីអ្វីដែលអ៊ីម៉ាមសាហ្វីផ្ដែផ្ដាំថាអ៊ីដាសាហាឡាឌីសហ្វូម៉ាថាប៊ីអញ្ចឹងដោយសារតែហាឌីសនេះជាហាឌីសសាហេះអញ្ចឹងយើងធ្វើតាមហាឌីសដែលត្រឹមត្រូវក៏វាមិនមែនខុសអំពីមធ្យបរបស់អ៊ីម៉ាមសាហ្វីនោះដែរយ៉ាអញ្ចឹងនេះគឺជាសម្ដីរបស់អ៊ីម៉ាមសាហ្វីរ៉ៃម៉ាហុលឡោះនៅមានអ៊ីម៉ាមអាហ្មាត់រ៉ៃម៉ាហុលឡោះយើងឃើញថាអ៊ីម៉ាមអាហ្មាត់គឺជាអ៊ីម៉ាមមធ្យបមួយដែលនៅក្រោយគេហើយលោកបានផ្ដាំថា لا تقلدني ولا تقلد مالكا ولا شافعي ولا أوزائي ولا ثوري وخذ من حيث أخذوا جاء إمام أفاد في إمام آه، كان المفقه هاي قوة إمام المحديث آه، لقد تها قم أي تام كشم تقليد في التقليد تو تام تام قم أي تام كشم قم أي آه، تقليد تام مالكي لقد شافعي لقد أوزائي الثوري إمام مون مون لقد لقلان ចឹងឲ្យយកពីពីណាដែលពួកគាត់នោះយកមកមានន័យថាអ្វីដែលសំខាន់គឺគាត់រុញយើងទៅដល់អល់កុរអាននិងហាឌីសនប៊ីសល្លោះអាឡៃវសាឡាំចឹងយើងកន្លែងនេះហើយដែលដែលដែលគេថាកុំឲ្យយកលេសមួយណាពួកគាត់បានបន្សល់ទុកនៅភាសម្ដីគ្រប់ប្រភេទដើម្បីកុំឲ្យយកលេសមួយថាប្រជាជនអ៊ីស្លាមយកលេសថាអេអានេះអ៊ីម៉ាមអ៊ីម៉ាមធ្វើណាអ៊ីនេះអ៊ីម៉ាមនេះធ្វើអ៊ីម៉ាមនោះធ្វើហើយវាមានលក្ខណៈខុសពី អល់កុរអានក៏ដូចសុនណះនប៊ីសល្លោះអាឡៃសាឡាមអញ្ចឹងចំណុចនេះវានាំគ្រោះថ្នាក់ដល់សង្គមអ៊ីស្លាមអញ្ចឹងគាត់មានការផ្ដែផ្ដាំពីព្រោះអឺនប៊ីសល្លោះអាឡៃសាឡាមក៏បានបញ្ជាក់ថាមនុស្សទាំងអស់គឺតែងតែមានខុសណាអ្នកទាំងអស់គ្នាសត្វតាជាកូនចៅអាដាមនឹងសត្វតាខុសទាំងអស់ណាអាចមានខុសមានត្រូវអញ្ចឹងគាត់ផ្ដាំមកហើយពេលខ្លះក៏មានការខុសឆ្គងខ្លះដែរអញ្ចឹងដល់ពេលដែលគាត់ផ្ដាំនឹងហើយពេលដែលយើងដឹងថាខុសពីហាឌីសនប៊ីសល្លោះអាឡៃសាឡាមហើយយើងនៅតែអនុវត្តតាមទៀត អញ្ចឹងមានន័យថាយើងអត់អាចយកគាត់មកអះអាងទេនៅថ្ងៃគិយាម៉ាត់យើងនឹងទទួលខុសត្រូវដោយខ្លួនឯងនៅចំពោះមុខអល់ឡោះស៊ុបហានាហ៊ូវតាអាឡាយ៉ាអឺសម្ដីរបស់គាត់មួយទៀតគឺគាត់ថារ៉ាយុលអ៊ូហ្សាអ៊ីវរ៉ាយុម៉ាលិកវរ៉ាយុអប៊ីហានីហ្វាគុលហ៊ូរ៉ាយុ وهو عندي سواء وإنما الحجة في الآثار ទស្សនៈរបស់អ៊ីម៉ាមអល់អ៊ូហ្សាអ៊ីទស្សនៈរបស់អ៊ីម៉ាមម៉ាលិកទស្សនៈរបស់អ៊ីម៉ាមអប៊ីហានីហ្វា ទាំងអស់នោះសុទ្ធតែជាទស្សនៈកាលបើនិយាយថារៈទស្សនៈការយល់ឃើញវាជាការយល់ឃើញរបស់មនុស្សចំពោះខ្ញុំក៏អញ្ចឹងដែរណាចំពោះខ្ញុំអញ្ចឹងដែរការយល់ឃើញរបស់ខ្ញុំគឺជាការយល់ឃើញក៏ប៉ុន្តែហុចយ៉ាដែលយើងយកជាគោលហើយយកជាដើម្បីកាត់ក្តីថាវាត្រូវឬក៏ខុសមែនតើនោះគឺជាអាសារណាបានន័យថាអ្វីដែលមកពីនប៊ីសល្លោះអាឡៃវសាឡាមដល់ពិតប្រាកដចាអញ្ចឹងបងប្អូនអ៊ីស្លាមជាទីគោរពទាំងអស់គ្នា នេះគឺជាសម្ដីដែលបានបន្សល់ទុកដោយអ៊ីម៉ាមមហាប់ដែលស្តាតអាប់ឌុលឡោះមានថាសូមឲ្យលើកទៅមហាប់ទាំង4ពីព្រោះមហាប់ទាំង4នេះគឺជាមហាប់ដ៏កំពូលដែលល្បីល្បាញបំផុតនៅក្នុងសាសនាឥស្លាមរបស់យើងហើយជាពិសេសយើងទាំងអស់គ្នានឹងទោះបីជាមិនមែន Shafi'i ក៏នៅក្នុង Maliki បើមិន Maliki នៅក្នុង Hanafi ឬក៏មិនមែន Hanafi ក៏នៅក្នុង Hanbali ដែរអត់អាចចេញពី4មហាប់ក្នុងបានទេក៏ប៉ុន្តែពេលខ្លះយើងឃើញថា ដោយសារតែហវ៉ាណាប់ស៊ូបុគ្គលមួយចំនួនអាចធ្វើនៅបកាខុសឆ្គងមួយចំនួនដោយការមិនដឹងឬក៏ការភ័ន្តច្រឡំឬក៏ដោយការពេញចិត្តរបស់គាត់ហើយរំលងណានៅក្នុងការអប់រំឬក៏ការផ្ដែផ្ដាំរបស់អ៊ូឡាម៉ាទាំង4នេះអញ្ចឹងអល់ឡោះសុបហានូតាឡាក៏បានផ្ដាំនៅក្នុងអល់កុរអានជាច្រើនណាពាក់ព័ន្ធទៅនឹងការធ្វើតាមអល់កុរអានសុនណះនប៊ីសល្លោះអាឡៃសាឡាំរហូតដល់ មកដល់សាហាបតក៏អញ្ចឹងដែរហើយដល់អ៊ីម៉ាមថា4ក៏រុញយើងទៅកាន់អល់កុរអាននិងសុនណះនប៊ីសល្លោះអាឡៃសាឡាំត្រង់ចំណុចនេះគឺអឺនឹងខ្ញុំសូមឧទាហរណ៍មួយដើម្បីឲ្យយើងទាំងអស់គ្នាពិភាក្សាទៅលើការឆ្វេងយល់ថាតើយើងគួរតែយកតាមហាឌីសណាប៊ីឬក៏អនុវត្តតាមសម្ដីរបស់ឧឡាម៉ា ដែលមានការកោះឆ្គងទៅនឹងហាឌីសនប៊ីសល្លោះអាឡៃសាឡាមនៅក្នុងម៉ាសាឡាដែលសេខុលអ៊ីស្លាមបានលើកឡើងតាក់ទងទៅនឹងការប្រព្រឹត្តនៅអ្វីដែលថ្មីក្នុងសាសនាអ៊ីស្លាមដែលគាត់យល់ឃើញថាអ្វីដែលខុសអំពីសាសនាអ៊ីស្លាមអ្វីដែលខុសអំពីសុនណាគេហៅថាការប្រឌិតថ្មីឬក៏យើងហៅថាវិទ្យាហ្នឹងអញ្ចឹងគាត់បានលើកឡើងនៅទស្សនៈមួយចំនួននៃអ៊ូឡាម៉ា អ៊ីស្លាមអ៊ុលម៉ាអ៊ីស្លាមរបស់យើងគឺបានចែកទៅបែងចែកទៅជាបិទអាអលមុស្តាហាបាណាបិទអាដែលសុណាត់ហើយបិទអាដែលខុសអញ្ចឹងគាត់បាននិយាយថាទាំងអស់នោះគឺជាសម្ដីឬក៏ជាទស្សនៈរបស់មនុស្សដែលយើងមិនអាចថ្លឹងថ្លែងឬក៏មកលុបបំបាត់នៅសម្ដីពិតគេហៅថាកាឡាមអឺជាមៈរបស់នប៊ីសល្លោះអាឡៃសាឡាមដែលខ្លីហើយមានអត្ថន័យខ្លឹមសារ ដ៏ពោពេញដល់បរិបូរណ៍នោះបានទេគឺសម្ដីរបស់នប៊ីថាគុលលូបិតអាទិនដុល្លារឡាយ៉ាគុលលូបិតអាទិនដុល្លារឡារាល់រាល់បិតអាទាំងអស់គឺវង្វេងចឹងនេះគឺជាហាឌីសនប៊ីសល្លោះអាឡៃសាឡាមហើយយើងដឹងទាំងអស់គ្នាថាវាជាហាឌីសសាហីចឹងកន្លែងនេះគាត់បានបញ្ជាក់ថាប្រសិនបើអ៊ូឡាម៉ាយើងនិយាយគឺជាការអ៊ីតិហាររបស់គាត់ក៏ប៉ុន្តែនៅពេលដែលវាខុសពីការក្តោបអត្តន័យឬក៏ចង្អុលមហាយរបស់ណាប៊ីកន្លែងនេះហើយដែលយើងត្រូវមើលទៅលើការផ្ដាំផ្ញើរបស់បណ្ដាអ៊ូឡាម៉ារបស់យើង ថាតើយើងទៅចោលអ៊ូឡាម៉ាមែនឬក៏យើងយកសម្ដីអ៊ូឡាម៉ាមកប្រើចំណុចនេះហើយដែលបងប្អូនអ៊ីស្លាមយើងមួយចំនួនគឺតែងតែចោតគ្នាឬក៏ប្រកាន់គ្នាថាបោះបង់ចោលសម្ដីអ៊ូឡាម៉ាព្រោះអ៊ូឡាម៉ានិយាយក៏ប៉ុន្តែអ៊ូឡាម៉ានៅពេលកន្លែងហ្នឹងដូចអ៊ីម៉ាមសាហ្វីនិយាយចឹងសាហលហាឌីសនៅពេលដែលហាឌីសសាហេះមកគឺឲ្យយក ហាឌីសយកហាឌីសអញ្ចឹងហាឌីសនប៊ីសល្លោះអាឡៃសាឡាំដែលមានន័យខ្លឹមសារត្រឹមត្រូវច្បាស់លាស់ដែលយើងអាចយល់គ្រប់គ្នាហើយជាហាឌីសសាហីទៀតអញ្ចឹងយើងអាចមានអ្វីដែលទៅមានលេសណាមួយបោះបង់ទុកហាឌីសនប៊ីតមកខាងហើយយកទស្សនៈអ៊ុលាម៉ាដើម្បីជាហេតុផលថាវាត្រូវឬអ្វីដែលយើងចង់បាននោះទេយ៉ានេះគឺជាការផ្ដាំផ្ញើនៅក្នុងទស្សនៈរបស់អ៊ីម៉ាមមាត់ហាប់ទាំង4ក្នុងការណែនាំឲ្យសាសនិកឥស្លាមទាំងអស់យកចិត្តទុកដាក់ តាមសុណាស់នប៊ីសល្លោះអាឡៃសាឡាមហើយផ្ដល់តម្លៃទៅលើ ពាក្យសម្ដីអ្នកណាណាទាំងអស់ដែលมันអាចទៀបទំឬក៏ទៅលុបបំបត្តិឬក៏ទៅព្រៀបស្មើជាមួយនឹងសម្ដីរបស់នប៊ីសល្លោះអាឡៃសាឡាមបាទលោកទេសូមស្លាមអរគុណអัลហាំឌុលីឡាចឹងអរគុណមស្ទ័សរ៉ុនលីដែលអឺធ្វើការបកស្រាយអំពីពាក្យសម្ដីបណ្ដាអឺ អេមតុលម៉ាសាហេបដែលជំរុញទឹកចិត្តយើងទាំងអស់គ្នាឲ្យប្រកាន់ខ្ជាប់នឹងថៃរសានសុណារបស់នប៊ីយើងមុហម្មាត់សុលឡោះអាឡៃវ៉ាសាឡាមជាងយើងអាចមើលថាគ្រប់អ៊ុលម៉ាទាំងអស់ដោយលិនផ្ដោតសំខាន់ទៅលើមជ្ឈបទាំង4គឺពួកគាត់ទាំងអស់គ្នាមានការអភិរក្សនៅសុណារបស់នប៊ីយើងមុហម្មាត់សុលឡោះអាឡៃវ៉ាសាឡាមជាសំខាន់អញ្ចឹងលិនសង្ឃឹមថាការបកស្រាយរបស់ឧស្តាសសម្រាប់បងប្អូនទាំងអស់គ្នា នឹងមានការយល់ហើយវាជាការមួយដែលងាយស្រួលយល់ទីបំផុតយ៉ាហើយអឺយើងអាចមើលថាលក្ខណៈទូទៅអឺតកតនទៅនឹងសុណារបស់នប៊ីយមមសុលឡោះអាឡៃវ៉ាសាឡាមការអនុវត្តតាមកូរ៉ានការអនុវត្តតាមសុណារបស់នប៊ីយមមសុលឡោះអាឡៃវ៉ាសាឡាមនេះវាមានលក្ខណៈមួយច្បាស់លាស់ជាទីបំផុតដោយសារតែអឺគោលប្រការទាំងពីរនេះមូលដ្ឋានគ្រឹះទាំងពីរនេះគឺ នប៊ីយើងមកម៉ាសុលឡោះអាឡៃវ៉ាសាឡាមបានបន្សល់ទុកសម្រាប់យើងទាំងអស់គ្នាអញ្ចឹងមានន័យថាវាជាលក្ខណៈមួយច្បាស់លាស់នៅក្នុងការអនុវត្តតាមសុណារបស់នប៊ីយើងមកម៉ាសុលឡោះអាឡៃវ៉ាសាឡាមនេះច្បាស់លាស់មែនទែនអញ្ចឹងទន្ទឹមនឹងការបកស្រាយនៃអ៊ុលម៉ាទាំងអស់អ៊ុលម៉ាសុណាទាំងអស់តទៅនឹងបញ្ហាអនុវត្តតាមសុណារបស់នប៊ីយើងមកម៉ាសុលឡោះអាឡៃវ៉ាសាឡាមហ្នឹងទួនទន្ទឹមនឹងក៏មានអឺការមន្ទិលសង្ស័យមួយចំនួនដែល ដកស្រង់ចេញមកពីទង្វើរបស់សាហាវັດពាក្យសម្ដីរបស់អឺសាហាវັດដូចគ្នាក៏ប៉ុន្តែការយល់របស់គាត់គឺការគាត់យកការយល់ហ្នឹងការយល់ដល់ខ្លួនឯងរបស់គាត់ឬក៏គាត់អាចស្ដាប់ការពន្យល់របស់អឺឧស្តាហ៍ស្តារបស់គាត់គ្រូគ្រូរបស់គាត់ដែលគាត់ដើរតាមលើផ្លូវដែលមិនត្រឹមត្រូវអញ្ចឹងគាត់យកបញ្ហាហ្នឹងយកមកបកស្រាយប្រាប់បងប្អូនយើងទាំងអស់គ្នាអញ្ចឹងជាអឺ ដើម្បីឈានចូលស្ទះស្មានសូត្ររបស់យើងនឹងចង់ឲ្យស្ទះស្មានសូត្របកស្រាយតកតូននឹងប្រការមន្ទិលសង្ស័យមួយចំនួនដែលបងប្អូនយើងទាំងអស់គ្នាបានលើកឡើងមកឧទាហរណ៍ដូចជាការអឺប្រមូលគម្ពីរកូរ៉ាន ការធ្វើគម្ពីរកូរ៉ានឬក៏ការដែលអ៊ុលម៉ាអឺអ៊ុមរមិនក៏តបក៏បានលើកឡើង ពាក្យដីរបស់អ៊ុមរមិនក៏តបនឹងការបែងចែកអឺបិទអាយ៉ាជា2 rồi có chỉ pram nâng ta chấm lại nâng số <coughs> một tôi chơi bỏ sợi bàn bạc bài chạy tôn bài hàn shalom phật phật tôn mascur Bismillahirrahmanirrahim Alhamdulillahilladzi khalaqal insan wa 'allamahul wa wassalatu wassalamu ala man la yantiqu 'anil hawa in huwa illa wahyu yuha Alhamdulillah Bapun Pumuh Islam Ta'ah Assalamualaikum Warahmatullahi Wabarakatuh Assalamualaikum Alhamdulillah Cirembong yang syukur Akun jumpa Allah Subhanahu Wa Ta'ala Hai neng akun jumpa Ustaz Abdullah Dek sebelum kami di pejuk ni ក៏ដូចជាចំពោះតកទួនបងប្អូនយើងដែលចូលរួមស្ដាប់ផ្ទាល់ក៏ដូចជាតកមីនៅតាមគេហដ្ឋាន ដែលកំពុងតែតាមដានអស់គ្នាយ៉ាអัลហាំឌុលឡាចឹងអ្វីដែលបងប្អូនយើងបានលើពីទួនទួនរបស់យើងបកស្រាយកន្លងមក ដែលពាក់ព័ន្ធនឹងឧត្តមភាពដ៏ខ្ពង់ខ្ពស់ថ្លៃថ្លានៃសុនណះណាប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំហើយនឹងគ្រោះថ្នាក់ដែលការច្នៃប្រឌិតនៅក្នុងសាសនា ចឹងអ៊ីនសាអល់ឡោះឡើងនឹងបន្ថែមថាថាតើការច្នៃប្រឌិតនៅក្នុងសាសនាតើវាមាន គ្រោះថ្នាក់បែបណាខ្លះនៅក្នុងអ៊ីស្លាមរបស់យើង ពីព្រោះយើងបានដឹង បានឮយ៉ាងច្បាស់លាស់ហើយថា អល់ឡោះស៊ុបហានាហ៊ូវតាអាឡាទ្រង់ជាម្ចាស់មិនអនុញ្ញាតឲ្យយើងតាមនរណាម្នាក់ក្នុងចំណោមមកលោកអល់ឡោះប្រឌិតនៅ ច្បាប់ដើម្បីកំណត់ឲ្យមនុស្សទាំងអស់គ្រប់ស្ការៈនៅក្នុងសាសនាឡើយដូចជាអល់ឡោះតាអាឡាបានហ្វឺរម៉ានថាអមឡាហុំស៊ូរ៉ាកាអលឡាហុំអមឡាហុំស៊ូរ៉ាកាឆ្រ៉អ៊ូឡាហុំមីនឌីនម៉ាឡាំយ៉ាហ្សានប៊ីហ៊ីឡាតើពួកគេចង់យកម្ចាស់នានារបស់ពួកគេដើម្បីមកបង្កើតជាច្បាប់នៅក្នុងសាសនាដែលអល់ឡោះតាអាឡាមិនអនុញ្ញាត ចឹងបានន័យថាអល់ឡោះស៊ុបហានតាបញ្ជាក់ថាមិនអាចយើងក្នុង នាមជាអ៊ុម៉ាត់ណាប៊ីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំយកច្បាប់ពីបុគ្គលណាពីម្ចាស់ណាពីអតិទេពណាអ៊ូឡាម៉ាក្តីនរណា ក្តី ដើម្បីបង្កើតជាច្បាប់នៅក្នុងសាសនាបានទេ ពីព្រោះទាំងអស់នោះមិនត្រូវបានអនុញ្ញាត អំពីអល់ឡោះស៊ុបហានតាឡាម៉ាឡាំយ៉ាប៊ីហ៊ីឡាយ៉ាំយ៉ាឡានប៊ីហ៊ីឡាអល់ឡោះតាឡាមិនអនុញ្ញាតទេ ហើយដូច្នេះដែលយោងតាមអាយ៉ាត់និងហាឌីសដែលនប៊ីសល្លោះអាឡៃហ៊ីវ៉ាសាឡាំបានបញ្ជាក់ប្រាប់ នៅ ក្នុងសាសនាអ៊ីស្លាមត្រូវបានសម្ពូរណាត្រូវបានបង្ក្រប់ដោយអល់ឡោះថាអាឡាយកជីវិតវិលត្រឡប់របស់នាយប៊ីយើងសល្លោះសាឡាំទៅវិញគឺចប់ចឹងមានឧឡាម៉ាមួយចំនួនបាននិយាយថាបន្ទាប់ពី ដែលណាប៊ីសលឡោះអាឡៃហ៊ីវ៉ាសឡាមបានមានបានប្រាប់ថា man ahdasa fi amrina hadha ma laysa minhu fa huwa radd fa hadha al hadith នៅក្នុង hadith នេះគឺអ៊ីកឡាក aqal al bab an aziyada fi din ពេលដែលរូបមន្ត hadith នេះដែលណាប៊ីសលឡាមបាននិយាយតាំងឧឡាម៉ាមួយចំនួននៅប្រទេសផ្សេងផ្សេងដោយសារថាពេលដែលអ៊ីស្លាមត្រូវបានរីកពេញពិភពលោក ជួនកាលហាឌីសនឹងអត់ទាន់បានទៅដល់សម័យមុនអញ្ចឹងអ៊ូឡាម៉ាមួយចំនួននឹកឃើញចេះចង់ឆ្នៃធ្វើអ្វីដែលការយល់ឃើញការសិគិតក្តីការអ៊ីបាដាតចំពោះអល់ឡោះឡាក្រោយអញ្ចឹងនៅពេលដែលហាឌីសនឹងមកដល់សម្រាប់អ៊ុម៉ាត់អ៊ីស្លាមគឺត្រូវបានបិទតែនៅមាត់ទ្វារបន្ថែមមកថយក្នុងសាសនាបិទតែមាត់ទ្វារពូណាប៊ីបាននិយាយបញ្ជាក់ច្បាស់មិនអាចយកសម្ដីឬក៏មតិយោបល់នរណាម្នាក់ក្នុងចំណោមមកលោកអល់ឡោះមក គ្របអណ្ដប់ទៅលើសំដីរបស់នប៊ីបានទេព្រោះនប៊ីថាម៉ាន់អះដាសាហ្វីអាំរីណាហាដាអ្នកណាហើយបានប្រឌិតឆ្នៃ នៅក្នុងសាសនារបស់យើងនេះសាសនានេះអ៊ីស្លាមនេះគឺត្រូវបានគេបដិសេធចោលទាំងស្រុងចោលតែម្ដងចឹងមិនថាអត់មានឱកាសទៀតទេព្រោះបិទតែមកមកទ្វារការឆ្នៃប្រឌិតហ្នឹងក៏ប៉ុន្តែដែលជាអកុសលនៅក្នុងមជ្ឈដ្ឋានអ៊ីស្លាមរបស់យើង ពួកជួនកាលអ៊ូឡាម៉ាដែលគាត់កាន់តែអសុបជាមួយអ៊ូឡាម៉ាហ្នឹងអត់បានហៅថាជួនកាលហាត់ទេនឹងស៊ីជំរោកដល់នៅក្នុងហ្នឹងឬក៏ដល់ប៉ុន្តែធ្វើអត់ដុតធ្វើធ្វើអត់យល់នៅក្នុងហ្នឹងអញ្ចឹងបានបើយើងក៏លេចមើលមួយទៀតនៅអាសារបស់អ៊ីម៉ាមម៉ាស៊ូដរ៉ាឌីយ៉ាឡោះអានហូគាត់ថាអ៊ីតតាប៊ីអ៊ូវ៉ាឡាតាបតាឌីអ៊ូហ្វកតគូហ្វីទុម ចឹងនៅក្នុងហាឌីនេះបើទៅយើងមើលនៅក្នុងមូលហេតុដែលអ៊ីមនុម៉ាស៊ូនិយាយនេះគឺគាត់និយាយចំពោះកូនសិស្សកូនសិស្សរបស់គាត់ដែលគាត់បង្រៀននៅអ៊ីរ៉ុកកូនសិស្សរបស់គាត់នឹងអង្គុយមកគាត់ថាអ៊ីតាប៊ីអ៊ូអៃអ៊ីបហាស៊ូអានអ៊ីតទីបាចូលអ្នកព្យាយាមឆ្វែងរកដើម្បីក្នុងការដើរតាមកុំឲ្យមានការឆ្នៃប្រឌិតនេះគាត់ផ្ដាំនិយាយអាសាទវិញគឺផ្ដាំចំពោះកូនសិស្សរបស់គាត់ប្រាប់ ចឹងហើយបាទអល់ឡោះស៊ុបហានត្រាប៉ាថាអ៊ីតាប៊ីអ៊ូម៉ាអ៊ុនស៊ីឡាអ៊ីឡៃគុំប៊ីរ៉ាប់ប៊ីគុំចូលអ្នកតាមអ្វីទាំងឡាយដែលបានឲ្យពួកអ្នកអំពីម្ចាស់របស់ពួកអ្នកអំពីអល់ឡោះចឹងមានឯណាម៉េជលសម្រាប់ហើយឱកាសសម្រាប់យើងមកឆ្នៃប្រដៅក្នុងសាសនាវាអត់មានពួកអល់ឡោះតាឡាប្រាប់អញ្ចឹងនៅពេលដែលនោះស្អ៊ូននិយាយថាអ៊ីតាប៊ីអ៊ូចូលអ្នកដើរតាមវ៉ាម៉ាអាតាគុមរ៉ូស៊ូលហ្វាខូឌូ ចឹងអ៊ីបនុមស្អ៊ូគាត់និយាយនេះគាត់ពឹងផ្អែកទៅដលលអ៊ីតាប៊ីអ៊ូម៉ាអ៊ុនស៊ីឡាអ៊ីឡៃគុំវ៉ាម៉ាអាតាគុមរ៉ាស៊ូហ្វាខូឌូទាំងអស់នេះគឺបញ្ជាក់ថាយើងមិនអាចក្នុងការបង្កើតផ្សេងអ្វីដែលដើរតាមក្នុងសាសនាទេហើយក៏បន្ថែមថាវ៉ាឡាតាប់តាឌីអ៊ូវ៉ាឡាតាប់តាឌីអ៊ូបានន័យថាអ៊ីស្លាមគឺអស្រីអាកាមីឡាអ៊ីស្លាមគឺច្បាប់គ្រប់គ្រាន់តែម្ដងអ្នកណាអ្នកអនុវត្តច្បាប់អសាឡាហ្វូសាឡា អលឡីណាតបកូហាឌីសារីអាក្រុមពួកអសាឡាហ្វូសលក្រុមមិនហៃសាឡាហ្វជាអ្នកអនុវត្តផ្ទាល់នៅក្នុងច្បាប់របស់អល់ឡោះតាអាឡាដែលថាវ៉ាឡាតបតាឌីអ៊ូទប់គាត់អត់អាចយកមកវិញបកតាទីពោះពួកសាឡាហ្វអ្នកដែលតតប៊ីកអនុវត្តមាគាទាំងអស់អំពីណាប៊ីសល្លោះអាឡៃហ៊ីវ៉ាសាឡាំដូចជាសាហាបាត់ជាងគិតអស្លាហ្វូសលចាប់ដើមពីសាហាបាត់ណាប៊ីសល្លោះអាឡៃហ៊ីវ៉ាសាឡាំចឹងសាហាបាត់អ្នកដែលគ្រូរបស់គាត់ណាប៊ី Masya Allah kru sahabat ke Nabi Nabi rin pi sahabat ah, Nabi Sahabat rin pi Nabi គឺគ្រូរបស់នប៊ីសលគ្រូរបស់សាហាបាត់រ៉ាឌីយ៉ាឡោះអានហ៊ុំអញ្ចឹងយកមកដើម្បីយកមករៀនតាមនឹងហើយចំណុចមួយទៀតដែលពាក់ព័ន្ធទៅនឹងយើងឃើញថា នេះគឺជាមតិរបស់អល់ឡោះមតិរបស់នប៊ីសលឡោះអាឡៃហ៊ីវ៉ាសាឡាំក៏ដូចជានៅក្នុងហាឌីសផ្សេងទៀតដោយនប៊ីបានផ្ដាំនេះគឺជាខុតក្រហម ហើយនប៊ីបានរំលឹកថាអ្នកដែល فإنه من يعش منكم فسيرى اختلافا كثيرا អី فإنه من طالت حياته អ្នកណាហើយដែលរស់បានអាយុវែងនប៊ីប្រាប់ពួកអ្នកនឹងបានឃើញការបែកបាក់ក្នុងសាសនាអ៊ីស្លាម اختلافا كثيرا បែកបាក់ច្រើនមែនទែនអញ្ចឹងយើងមើលមើល ចាប់ដើមអ៊ីខ្ទីឡាហ្វនៅសម័យអ៊ូស្មានអូសូបាហ្វីតណាស់សម្រាប់សៃណាអ៊ូស្មានហើយបានមកហ្វីតណាស់កើតឡើងសម័យសៃណាអាលីពួកខាវ៉ារីជកើតមករ៉ូហ្វីដោះកតរីយ៉ាកើតឡើងក្រៅអំពីអ៊ីខ្ទីឡាហ្វនៅក្នុងសាសនាដោយសារមានពួកក្រុមក្រុមទាំងអស់ហ្នឹងហើយអ៊ូឡាម៉ាមួយចំនួនដោយសារការហើយនុកសុនណាស់ណាប៊ីសល្លាឡាមគេមិនសូវគិតដល់ដល់ចំណុចកំពូល ចឹងធ្វើឲ្យមនុស្សនឹងបានចាប់ផ្ដើមចាប់ដើមកែច្នៃក្នុងសាសនាចឹងបានពាក់ព័ន្ធឡើយនេះហើយបានអ៊ូឡាម៉ាមួយចំនួនបានបែងចែកបើយើងមើលទៅមើលថាអ៊ីម៉ាមឆាហ្វីអ៊ីម៉ាមឆាហ្វីគាត់បាននិយាយគាត់ថាអលប៊ីដអាទូប៊ីដអាតានប៊ីដអាទូប៊ីដអាតានប៊ីដអាតុនម៉ាហ្មូដាវប៊ីដអាតុនម៉ាហ្មូម៉ាគាត់ថាប៊ីដអាមានពីរ ប៉ុន្តែប៊ីដាអាដែលគេសរសើរនិងប៊ីដាអាដែលអាក្រក់ប៉ុន្តែយើងមើលចំណុចគាត់ថាពីរយ៉ាងម៉េច فما وقف السنه អ្វីដែលត្រូវជាមួយសុនណា فهو محمود អាហ្នឹងគឺដែលគេសរសើរត្រូវអ្វីដែលខុសនឹងសុនណា فما خلف السنه فهو مذموم អ្វីដែលខុសសុនណា مذموم អញ្ចឹងមិនន័យថាដែរហ្នឹងដដែលទោះបីយើងធ្វើ ត្រូវជាមួយនឹងសុនណាអាហ្នឹងសុនណាដល់ខុសពីសុនណាមកត្រូវទៅអាក្រក់ក៏បដិសេធចោលដែរហ្នឹងអញ្ចឹងមហាន័យរបស់គាត់និយាយបដោតថាប៊ីដាគឺពីរក៏ប៉ុន្តែអ្វីខុសសុនណាហ្នឹងគឺប៊ីដាដែលគេអត់ទទួលស្គាល់មានបង្កើតថ្មីមកមានបង្កើតថ្មីមកផ្សេងពីហ្នឹងហើយក្រោយមកបានអ៊ីស៊ូអាប់ឌុលសាឡាមវ៉ាអ៊ីម៉ាមណាវ៉ាវីក៏បានគ្រប់ត្រក៏បាននិយាយថាប៊ីដាមាន5 bid'ah wajibah bid'ah muharramah bid'ah makruhah bid'ah mandubah bid'ah mubahah 5 bid'ah បានចែកនេះដល់អ៊ីម៉ាំអ៊ីម៉ាំហាណាវ៉ាវីអបជាមួយនឹងអាល់អ៊ីសប៊ីនអាប់ឌុលសាឡាមប៉ុនស្រុកឲ្យខ្លីឲ្យខ្លីការបែងចែកប៊ីដអាទៅជា5នេះអ៊ូឡាម៉ាមួយចំនួនដូចជា Sheikhul Islam Tamiyah Ibn Rajab គាត់ថា laysa alayhi dalil ការបែងចែកបិទអះតុយប៉លអត់មាន dalil ទេអត់មាន dalil ទេហេដោយសារអីពួកនប៊ីថាគុលលូប៊ីដអាតិនដលាឡាចឹងរាល់រាល់បិទអះគឺវង្វេងចឹងការបែងចែកបិទអះទៅជា5អានោះគឺបែងចែកដោយមិនមាន dalil ទេចឹងអ៊ីនូរ៉ាយ៉ាប់ក៏ថាកោលដែលសោះហេកោលដែលរយះចឹងទេក្នុងចំណោមហ្នឹងគឺកោលដែលថាគុលលូប៊ីដអាដលាឡាបិទអះគឺវង្វេង Jeng tak baca atom tol tu. Jeng mat Imam Ibnu Qasir rahimahullah, Imam Ibnu Qasir rahimahullah kat bahan plat ha. Al bid'atu tangkosimu ila qismin. Bid'atun tar eh, eh, tar tan takuna syariah, wa tan takuna lughawiyyah. Kalau bid'ah menti, timu bid'ah junka wajib bid'ah syariah. ដូចជាដែលគាត់លើកឡើងថាដូចជាសំដីណាប៊ីសលស្លាមថាគុលលូប៊ីតអាទីនដុល្លារនេះគឺប៊ីតអាសរអ៊ីបានន័យថារាល់ប៊ីតអាគឺវងវែងអត់អាចបង្កើតហើយកែច្នៃបង្កើតក្នុងសាសនាទេហើយប៊ីតអាលូហ្កាវីយ៉ាដូចជាកោលអ៊ុមាត់នៅគាត់តបរ៉ាឌីយ៉ាឡោះអានហ៊ូនៅពេលដែលគាត់យ៉ាម៉ាអានណាស់នៅពេលដែលគាត់ប្រមូលមនុស្សក្រៅអំពីសម័យខូលីហ្វាអឺអប៊ូបកាត់ ហើយមកដល់សម័យសេនខូលីហ្វាអ៊ូម៉ាត់គាត់មើលឃើញថាការសូឡាត់របស់មនុស្សសូឡាត់តារ៉ាវេះពីរ៉ម៉ាដនសំយ៉ាងតារ៉ាវេះនៅរ៉ម៉ាដនមូតាហ្វារីគូនសំយ៉ាងគឺផ្សេងផ្សេងគ្នាអាខ្លះសំយ៉ាង3នាក់4នាក់អាខ្លះសំយ៉ាង2នាក់អាខ្លះសំយ៉ាង5 6នាក់ក្នុងមស្ជីតណាប៊ីហ្នឹងគឺសុលហឹងពេញមស្ជីតតែម្ដងសុលហឹងដល់អញ្ចឹងពេលនោះគាត់គិតថាបើសិនបើគាត់អឺនាំឲ្យវាអ៊ីម៉ាមតែមួយដើម្បីសុំយ៉ាសំយ៉ាងដូចល្អ ចឹងគាត់ក៏បានតែងតាំងអ៊ូបៃអ៊ីប៊ិនកាអាប់អ៊ូបៃអ៊ីប៊ិនកាអាប់ដើម្បីធ្វើជាអ៊ីម៉ាមសំយ៉ាងដល់ពេលគាត់ឲ្យអ៊ូបៃអ៊ីប៊ិនកាអាប់បានធ្វើអ៊ីម៉ាមសំយ៉ាងតារ៉ាវេះរួមគ្នាបរិយមអាពេលនោះបានអ៊ីបនុអ៊ុមារអ៊សអ៊ូសអ៊ុមាររ៉ាឌីយ៉ាឡោះអានហ៊ូគាត់ថាអ្នកមតិលប៊ីដអាហាឌីហេចឹងអ៊ីស្ទីតឡាលហាត់អីសំដីសៃណូម៉ាកន្លែងហ្នឹងត្រកយោងតាមមស្ហិប Syafi'i គាត់យោងតាមសំដីសៃណូម៉ាកន្លែងថាអ្នកមតិលប៊ីដអាហាឌីនេះ គាត់បានហៅបិទអាដោយសារមានហាសនះនិងសៃយ៉ាហើយតាមពិតកន្លែងហ្នឹងអ៊ូឡាម៉ាអ៊ីមនូកាសៀអ៊ីម៉ាមនូកាសៀគាត់ថាបិទអាដែលសៃណាមនិយាយគឺបិទអាលូហ្គាវីមិនមែនបិទអាឆារីយ៉ាទេ គឺបិទអាភាសាភាសាយើងនិយាយថាបិទអាភាសាអញ្ចឹងមិនបិទអាភាសាបានថាការកែច្នៃការធ្វើឲ្យតែរបស់ពីថ្មីធ្វើខុសពីមុនគឺអានឹងហាបិទអាការកែច្នៃការកែច្នៃ អញ្ចឹងចំណុចនេះខ្ញុំចង់បញ្ជាក់បន្ថែមទីទៀតថាដោយសារមានទួនទួនឬក៏មានបងប្អូនយុវឥស្លាមមួយចំនួនច្រើនមែនទែនក៏សួរបញ្ហារឿងហ្នឹងចោះទួននៅសម័យមុនជាអ៊ុនតើអាសម័យសម័យយើងជិះឡានសម័យណាប៊ីទៅជិះទូកឬក៏ជិះកប៉ាល់សម័យនេះជិះកប៉ាល់ហោះទៅធ្វើហាជីទៅធ្វើអីទាំងអស់តាមមិនដែរនឹងវិទ្យាអត់ហើយមានទួនទួនយើងមួយចំនួនយើងមើលឃើញអូស្តាតអូស្តាតនៅក្នុងប្រទេសក្រៅប្រទេសនិយាយតែតែលើកឡើង អើជាវាសនានេះពីតអាសចឹងលាបឆ្នាំអត់បានទេពីតអាសដើមពូលគាត់បានសម័យនប៊ីប្រើប្រេងហ្នឹងឃើញទេចឹងបែរបង្ហាលមកខ្ញុំដាក់នឹងសិនជាបើខ្ញុំដាក់ពីតអាសទាំងអស់អានេះនេះដែលលើកឡើងដែលលើកឡើងសួរច្រើននៅបញ្ហាហ្នឹងចឹងបាទខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនពុំមួយស្លាប់របស់យើងថាអ្វីដែលប៊ីដាបានន័យថាជាប្រការដែលយើងធ្វើចឹងបាទសេខុលអ៊ីស្លាមគាត់ថាអ្នកណាឲ្យមិនតាអាប់បាដាអ៊ីបាដាតាន់ អ្នកណាហើយដែលបង្អោយមនុស្សធ្វើអ៊ីបាដាតនៅក្នុងសាសនាមកកើតជាអ៊ីបាដាតអានឹងហៅបិទអាបិទអានៅក្នុងអ៊ីបាដាបិទអានឹងអ៊ីបាដាតចឹងមានបិទអាអ៊ីបាដាតមានហៅមានការបិទអាក្នុងអ៊ីបាដាតគឺការបិទអាក្នុងអាគីដាបិទអានៅផ្សេងផ្សេងច្រើនក៏ប៉ុន្តែដែលយើងឃើញថាបិទអាដែលហ្វីឡានបិទអាជីសម័យនប៊ីជីសេះអ៊ុតជីអ៊ុនតាសម័យយើងជីម៉ូតូជីឡាននេះនេះគេអត់ឲ្យឈ្មោះថាបកាបិទអាទេព្រោះអានឹងជា ហៅថាវ៉ាស៊ីឡាជាវ៉ាស៊ីឡាព្រោះនេះជារឿងទុនយ៉ាពីព្រោះណាប៊ីសល្លោះអាឡៃវ៉ាសឡាមបានប្រាប់ថាម៉េចគាត់ថាអានតុមអាឡាមូហ្វីអាំរិទុនយ៉ាគុំពួកប្រូនពួកអ្នកដឹងនៅអ្វីដែលជាការងារទុនយ៉ារបស់ពួកអ្នកចឹងទុនទុនយ៉ាធ្វើទៅរឿងទុនយ៉ាជាវ៉ាស៊ីឡាដើម្បីទៅយល់សម័យគេថាសម័យណាពេលរៀននៅចិត្តតែសម័យនេះរៀនមានថ្នាក់ទី1ទី2នៅសាលារៀនអីចឹងមានអាចឹងពួកនេះ អត់ចឹងបាទនេះជាវាប្រការមិនមែនជាប្រការវិទ្យាទេអានឹងវាជាវ៉ាស៊ីឡាមិនអ៊ីបាដាទេព្រោះអស្លអ៊ីបាដាអតតូគីហ្វីយ៉ាអាសាលអ៊ីបាដាទៅឈប់តូគីហ្វីទៅឈប់ហើយមើលសិនឈប់ឲ្យនឹងមើលមុខក្រោយណាប៊ីធ្វើអត់បើណាប៊ីអត់ធ្វើទេទៅឈប់កុំធ្វើប៉ុន្តែបើ វត្ថុផ្សេងផ្សេងបោះហូបចុកអាសាលវាហាឡាល់លុះត្រាតែមានដលមកមកបញ្ជាក់ថាអានឹងហារ៉ាំអានឹងបានឈប់អញ្ចឹងខុសគ្នាណាអញ្ចឹងបើថាអ៊ីបាដាតត្រូវមើលឲ្យច្បាស់លុះត្រាមានណាប៊ីធ្វើបានយើងធ្វើបើសិនបានណាប៊ីបានធ្វើទេ គឺយើងអត់អត់បានអាចធ្វើបានទេអញ្ចឹងឲ្យសុហេះត្រឹមត្រូវថាប៊ីដាអាក្នុងសាសនា គឺតែមួយគត់គឺប៊ីដាអាដែលមហររមះមិនត្រូវអនុញ្ញាតឲ្យធ្វើក្នុងសាសនាអ៊ីស្លាមទេ រឿងមួយទៀតដែលខ្ញុំធ្វើឡើងមួយទៀតឲ្យយល់ឆ្លាស់ទួនទួមួយមកថាចុះសម័យណាប៊ីមានប្រមូលកូរ៉ានណាមានកូរ៉ានកើតជាដុំកតាបគឺជាភៅចឹងណាសម័យណាប៊ីចុះនៅឯសុកូរ៉ានមិនបិទអស់ហើយចឹងណាចឹងបើយើងក៏លេខមើលចំណុចនេះការសរសេរកូរ៉ានមាននៅសម័យណាប៊ីការសរសេរកូរ៉ានមាននៅសម័យដើមដូចជាសៃណាអ៊ុម៉ាត់ឲ្យធ្វើអ៊ីម៉ាមសម្ញាំតារ៉ាវេះបាត់យ៉ាម៉ា វាត្រឡប់វិញថាវាមិនមែនជាការបិទអាទី1ដោយសារតែវាធ្លាប់ធ្វើអញ្ចឹងបិទអាបានន័យថាបកាដែលកែច្នៃអត់មានពីមុនប៉ុន្តែតើអ្វីណាបិធ្លាប់ធ្វើ3យប់ហ្នឹងខ្ញុំឡំមួយថាណាបិធ្លាប់ធ្វើ3យប់អារួមនឹង3យប់ហើយទី1ទី2សៃណាអ៊ូម៉ាត់ជានរណាសម្បត្តិអ៊ូម៉ាត់ជាខូឡាហ្វារ៉ាស៊ីឌីនគាត់មានសិទ្ធិក្នុងការធ្វើ away đã là bị ở phở giờ cho ông thả away là bị ở phở còn mấy sức hạt ấy buồn là bị bà bắt đăng nó không hạt đi xoay thả alaikum bi sunnati wa sunnatil khurafa'ir rashidin al mahdiin min ba'di cho nè tam sunnah là bọc nhóm hai nè sunnah khurafa'ir rashidin jangan sunnah khurafa'ir rashidin Umar Abu Bakar, Umar, Utsman Ali. Jangan សៃណាអ៊ុម៉ារធ្វើសូរ៉ាហ្នឹងវាអាចដែលណាប៊ីអាចធ្វើហ្នឹងអ៊ុម៉ារធ្វើបើណាប៊ីប្រោយតាមអ៊ុម៉ារហ្នឹងអញ្ចឹងអ្វីដែលពួកគេអះអាងនិយាយមកនិយាយគឺនិយាយខុសទាំងស្រុងចំណុចមួយទៀតមើលកូរ៉ានបើមើលកូរ៉ានមាននៅសម័យណាប៊ីរីវ៉ាយ៉ាតអំពីអានសិប៊ីនម៉ាលិករ៉ាឌីយ៉ាឡោះអានហ៊ូគាត់ថាអ្នកដែលប្រមូលកូរ៉ាននៅសម័យណាប៊ីអ្នកដែលសរសេរកូរ៉ានចាត់រក្សាទុកកូរ៉ានសម័យណាប៊ីគាត់ថាអរបាអ៊ូបៃអ៊ីប៊ីនកាប់ Mu'adh ibn Jabal Zaid ibn Sabit វ៉ាអាប៊ូសេតរីវ៉ាយ៉ាផ្សេងទៀតថា6នាក់រីវ៉ាយ៉ាខ្ញុំអាននេះគឺអានសប៊ីនម៉ាលិកប្រាប់ថាគឺចំនួន4នាក់អ្នកដែលផ្សេងនៅសម័យណាប៊ីនេះជាការថែរក្សាអល់កុរអានយោងតាមដែលដែលអល់ឡោះស៊ុបហានបានកុរអានថាអ៊ីនណាអេណាស់នូណាហ្សលណាឌិក្រវ៉ាអ៊ីនណាឡាហ៊ូឡាហាហ្វីឌុននេះចឹងការសរសេរកុរអានជាការថែរក្សាការពៀនៃកុរអាន ហើយអញ្ចឹងសម័យណាប៊ីមានអ្នកសាបាត់សាបាត់អ្នកសេទុកបានមកដល់សៃណាអ៊ូមអាប៊ូបកាត់សៃណាអ៊ូបកាត់សៃណាអ៊ូបកាត់បានប្រើឲ្យប្រមូលកូរ៉ានប្រើសេតប្រើសេតប្រមូលកូរ៉ានដោយសារសម័យណាប៊ីគឺសរសេរនៅឆ្លឹកធាងលម៉ាសរសេរនៅឆ្អឹងអស័តអ៊ុនតាហេប៉ប៉ែសរសេរនៅស្បែកសัตว์អីទាំងអស់ហ្នឹងបានណាអបូបកាត់កលហ្វា Zaid ibn Sabit ដើម្បីប្រមូលអត្ថគុណអានទាំងអស់ហ្នឹងមកដល់ពេលអត់បានបានធ្វើអីវែងឆ្ងាយពេលដែលអ៊ូបកាត់ក្លាប់ទៅមកដល់សៃណាអ៊ូស្មានបានប្រមូលកូរ៉ានទាំងអស់ដាក់ជាមុស្ហាប់តែមួយហូតដល់យ៉ាងសេលហើយគឺមុស្ហាប់អ៊ូស្មានប្រមូលហើយការប្រមូលស្ទឹងអ៊ូស្មានក៏មិនទាន់បានរៀបរយ ដល់មានទីតិ អាណាតើតិ2ឬក៏បើតិ1យឹមតិ1ពីក្រោមខតិ2តិ1ពីលើបរិះលើតតិតាណាហ៊ូត្រូវមានហូរយៈត្រូវអានយ៉ាងម៉េចត្រូវមានចូលអាលេហ្វឡាំត្រូវបរិះ2ខ្លាំងមកបរិះ1យ៉ាងម៉េចគឺសៃណាអាលីខូលីហ្វាអរ៉ាស៊ីឌីនតតិដាក់បរិះដាក់តិតិទៀតអញ្ចឹងការប្រមូលកូរ៉ានមិនមែនឲ្យឈ្មោះថាប៊ីតាអាទេដោយសារពួកខូលីហ្វាអរ៉ាស៊ីឌីនជាអ្នកធ្វើអញ្ចឹងមានអីមានការគេប្រកាសប៊ីតាអា នេះគឺជាចំណុចចំណុចដែលខ្ញុំដោះស្រាយនៅសុបហាសុបហាដែលពាក់ប្រពិទ្ធយល់អំពីទួនទួនមួយចំនួនរបស់យើងដែលគាត់នៅមកយើងរឿងមកនិយាយថាសម័យណាប៊ីអត់មានសុខប្រានចឹងទេមកធ្វើជើងណាធ្វើជារឿងនេះគឺ Khalifa Rashidin ជាអ្នកធ្វើយ៉ាជាជាអ្នកធ្វើនៅប្រការដែលនាំគ្នាប្រមូលកូរ៉ានហើយនឹងចំណុចមួយទៀតដូចជាអ្នកខ្លះនិយាយថាសម័យណាប៊ីអាហ្សានតែម្ដងតែខ្ញុំអត់សម័យណាប៊ីអាហ្សានតែម្ដងតែខ្ញុំអត់ ហេតុអីបានមកអល់ឡោះអាសានពីរដងណានេះជាឈុបហាចឹងអាសានបើយើងមើលសម័យណាប៊ីមួយដងមែនដល់ពេលដល់មកសម័យសៃណាអ៊ូស្មានដោយសារសោះដោយសារមនុស្សច្រើនចឹងគាត់យល់ឃើញថាអាសានម្ដងហ្នឹងមនុស្សមកមកអត់តាន់ទេចឹងត្រឹមអាសានមុនដើម្បីឲ្យមនុស្សលឺដើម្បីមកអត់តាន់សូឡាតយូម៉ាត់ចឹងអ្នកដែលធ្វើទៀតអាសានហ្នឹងគឺសៃណាអ៊ូស្មាននៅសម័យសៃណាអ៊ូស្មានរ៉ាឌីយ៉ាឡោះអានហ៊ូ ចឹងទាំងអស់នេះសរុបមកខ្លីថាការសុបហាដែលពួកគេកំពុងតែបាននិយាយទៅចំពោះអ្នកអាវាមដែលគាត់មិនដឹងប្រវត្តិសាស្ត្រដែលគាត់មិនបានដឹងរឿងនិយាយទៅស្ងាញ់ស្ដាប់ថាមែនណារីដែលមែនប្រមូលផងឬសូលសូលហេអូម៉ៃណារីយ៉ាងត្រូវឯងម្នាក់ឯងតាអូសម័យនេះនិយាយច្រើនអស់ចឹងអ្វីដែលយើងត្រូវឲ្យដឹងសង្គមរបស់យើងដឹងអ៊ុម៉ាត់អ៊ីស្លាមរបស់យើងត្រូវតែដឹងថាទាំងអស់នឹងគឺ ខូឡាហ្វាអររ៉ាស៊ីឌីនជាអ្នកធ្វើផ្ដើមដើម្បីអ្នកឲ្យធ្វើហើយអ្នកដែលអ៊ីស្ទីតឡាលយល់កោលថាអ៊ុម៉ាត់ថាអ្នកមកទីលប៊ីតាអះនេះគឺប៊ីតអះល្អនោះមិនមែនជាប៊ីតអះនៅក្នុងហុកកំស្រក់ទេជាប៊ីតអះភាសាទេសួរថាសៃណាអ៊ុម៉ាត់ហ៊ានធ្វើប៊ីតអះហើយគាត់និយាយគឺនៃគាត់និយាយថាគឺជាការដែលអើជាក្នុងក្នុងភាសានិយាយទេតាមពិតគាត់ជាសុណាស់ណាប៊ីសល្លោះអាឡៃហ៊ីវ៉ាសាឡាំ នេះហើយគឺអ្វីដែលលំចង់បកស្រាយមួយចំនួនអំពីផ្កាដែលសុបហាសផ្កាដែលប្រតិពលក្នុងសាសនារបស់យើង ធ្វើឲ្យមនុស្សនឹងគឺហានាំគ្នាធ្វើអ្វីដែលមិនមែនជាសុនណាបែរទៅយកទៅលើជំការអត់ចំកន្លែងហើយមួយទៀតចុងក្រោយតែសុបហាសមួយទៀតដែលនេះលំលើកឡើងទាំងអស់នេះសុទ្ធតែទួនពួកខលហ่ะទួនដែលគេយកបកស្រាយសង្គមរបស់គេប្រាប់ឲ្យរៀននាំគ្នាធ្វើតាមពីតអះឲ្យធ្វើបកាអ្វីដែលនប៊ីអត់ធ្វើមួយទៀតគាត់និយាយថាចឹងនប៊ីបានធ្វើណា ដោយដោយតែលោកបានលើកឡើង hadis Rifa'ah ibn Rafi' គាត់ថាគុនទូយោមិនសលខលសលៃទូខលហ្វារ៉ាស៊ូលីឡាយសល្លោះអាឡៃហ៊ីវសាឡាមគាត់ថាមួយថ្ងៃមួយគាត់យ៉ាងក្រោយនរណាប៊ីយ៉ាងក្រោយនរណាប៊ីដល់ពេលណាប៊ីកោពីរូបតមកគាត់ថាសាមីអល់ឡោហ៊ូលីម៉ានហាមីដាសាហបាម្នាក់ហ្នឹងថារ៉ាប់ណាវ៉ាឡាកលហាំហាំដានកាហ្វីរ៉ាន់តៃយីបានមូវ៉ារកាំហ្វីណាប៊ីថាត្រឹមសាមីអល់ឡោម៉ានហាមីដាទេប៉ុន្តែ rifa'ah apa bertanya hamdan katsiran tayyiban mubarakan fi kroy nabi au salam hai oh nabi bai mo man mutakallim ne na tha mình nhây mình nabi su tiếp ọt hen tha arom tha ọt hen sải nabi tha na tha mình ban lực đai mo ha ya rasulullah faqala sallallahu alaihi wasallam nabi sai tha ra'aitu bid'atan wa thalathina malakan yabtadiruna an ayyuhum yaktubuha awwal គាត់ថានប៊ីពេលដែរចឹងនប៊ីថាខ្ញុំថានប៊ីថាខ្ញុំបានឃើញ30ជាងអ្នកម៉ាឡៃកាត់ឬក៏ម៉ាឡៃសាប់ម៉ាឡៃកាត់30អ្នកជាង ដែលកំពុងដែលដណ្ដើមគ្នាដូចសេសេណាទៅសេមុនគេនៅដើមគេសេប៉ះឡើងឲ្យវាប្រះឡើងអពេក លើកគាត់ហ្នឹងនឹងតែពីមិនបានថាណានឹងបានធ្វើណានឹងសាបាត់ធ្វើចឹងវាអះហ្នឹងយកអត់ទេតើយល់ច្បាស់នេះគេឲ្យឈ្មោះថានៅសម័យតេជ្រៈ في زمن តេជ្រៈសម័យតេជ្រៈណាប៊ីនៅជាមួយប្រសិនបើសាហបាត់ធ្វើ ជាប្រការមិនល្អណាប៊ីខាត់ភ្លាមប្រសិនបើធ្វើទៅជារឿងល្អណាប៊ីអករអាឡៃណាប៊ីនឹងទទួលស្គាល់ភ្លាមពួកណាថាសម័យតេជ្រៈចឹងហើយមកអ៊ូឡាម៉ាប្រាប់ថាសាហបាត់ ដឹងថាសម័យណាប៊ីនៅគឺសម័យតិជ្រៈសម័យដែលគេដាក់ច្បាប់អ្វីដែលខុសអ្វីដែលត្រូវគឺណាប៊ីកំណត់ហើយនៅពេលដែលណាប៊ីរស់អញ្ចឹងសាហាបាត់ព្យាយាម hits ala fi al khair សាហាបាត់ព្យាយាមធ្វើអ្វីដែលល្អដែលឡើយពាក់ព័ន្ធរឿងនេះទៀតវាមានបញ្ហាអ្វីទេ នេះហើយពីអ្វីដែលខ្ញុំចង់បញ្យល់ថាអ្វីដែលកើតឡើងនៅសម័យសាហាបនៅសម័យណាប៊ីទោះបីណាប៊ីខ្លួនឯងអត់បានថាប៉ុន្តែសាហាបធ្វើនោះបច្ចុប្បន្នណាណាប៊ីសល្លោះអាឡៃហ៊ីវ៉ាសាឡាំដែរនេះអ្វីដែលចូលរួមនៅក្នុងយុគនេះដើម្បីហៅថាដោះស្រាយនៅពាក្យហាឈុបហាតទៅពេជ្ជពលរបស់អ៊ុម៉ាត់អ៊ីស្លាមរបស់យើងដែលពាក់ព័ន្ធនឹងដែលទួនទួនដែលបកស្រាយកន្លងមកនៅអ្វីដែលនៅពាក់ព័ន្ធនឹងបកាពីតអាថាពួកនេះអត់ថាចាត់ទុកថាយើងអត់ដឹង ប៉ុន្តែតាមពិតនឹងមិនមែនជាប្រការវិទ្យាទេទាំងអស់ហ្នឹងសុទ្ធកើតតែសត្វតាជាសុណាណាប៊ីហើយ បានកើតមាននៅសម័យណាប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំវ៉ាឡោះអាឡាំអល់ហាំឌុលឡាចឹងអរគុណបន្ទួនច្រើនបន្ទួនចំណាយពេលវេលាច្រើនជាងគេតទៅការបកស្រាយនៅប្រការមន្ទិលសង្ស័យមួយចំនួនដែលអឺទួនទួនយើងទាំងអស់គ្នាទួនទួនមួយចំនួនគាត់បានលើកឡើងយកមកបញ្យលប្រាប់តាមអ្វីដែលជា ចំណងតណ្ហារបស់គាត់អញ្ចឹងណាមិនមែនស្របតាមអ្វីដែលជានេគារបស់នប៊ីយើងម៉ាម៉ាត់សុលឡោះអាឡៃវ៉ាសឡាមទេអញ្ចឹងមានពេលខ្លះគាត់ការបកស្រាយរបស់គាត់ចាំការយល់ខ្លួនឯងអញ្ចឹងណាហើយមានពេលខ្លះទៀតអឺដោយសារតែគាត់អឺការបកស្រាយរបស់គាត់ហ្នឹងគឺទៅតាមអ្វីដែលជាណាប់ស៊ូរបស់គាត់អញ្ចឹងអឺនៅក្នុងកម្មវិធីរបស់យើងនេះវាត្រូវមាន 4នាក់គ្នាវាមិនក៏មិនតែស្ទើរអ៊ូបកាហ្នឹងគាត់បានមានបញ្ហាតទៅនឹងសុខភាពរបស់គាត់គាត់បានចូលរួមទេអញ្ចឹងលិនសុំឲ្យអង្គទួនលោកម៉ានចុះជួយបកស្រាយបន្ថែមពីព្រោះថាពេលវេលារបស់យើងនៅគេច្រើនដែរអញ្ចឹងលិនសុំឲ្យអង្គទួនបកស្រាយនៅចំណុចអឺរបស់អង្គទួនអ៊ូបកាគឺតកតូនទៅនឹង ពាក្យសម្ដីរបស់អ៊ុលម៉ាសាឡាហ្វយ៉ានៅក្នុងការ រមៀនតកតូនទៅនឹងអ្នកដែលធ្វើទង្វើបិទអាអញ្ចឹងទួនកុំមិនចាំលើកច្រើនពេកទេអញ្ចឹងណាប៉ុន្តែវាអាចតកតូនបញ្ហាហ្នឹងច្រើនក៏តែទួនអាចសង្ខេបសង្ខេបជួយសង្ខេបសង្ខេបយ៉ាអញ្ចឹង follow the fadl mashkura យ៉ាអัลฮัมឌុលឡាបិស្មិលឡាហ៊ីរ៉ាហ្មាន់រ៉ាហ៊ីមអัลฮัมឌុលឡាអរគុណច្រើនចំពោះទួនអាប់ឌុលឡាផ្ដល់ឱកាសឲ្យលិនដើម្បីបន្ត នៅចំណងជើងរបស់ទួនប៊ូបកាតអ៊ីនសាអល់ឡោះអីសង្ឃឹមថាសូមដអាពីអល់ឡោះឲ្យទួនប៊ូបកាត ឆាប់ជាផងយ៉ាព្រោះយើងនៅក្នុងកម្មវិធីនេះអឺអ្វីដែលលិនចង់ចូលរួមនៅទីនេះតកតនឹងអក្វាលសាឡាហ្វយ៉ាពាក្យសម្ដីបណ្ដាលសាឡាហ្វពីមុនពីមុនដែលគាត់បានអឺដាក់គេហៅថានិយាយតកតនឹងប្រការដែលប្រឌិតឡើងមួយណែដែលអាក្រក់យ៉ានៅក្នុងអ៊ីស្លាម បានន័យថាប្រការដែលបិទអាគឺជាប្រការមួយដែលអាក្រក់នៅក្នុងអ៊ីស្លាមដែលយើងមិនអាចទទួលយកបានតែណាមិញយើងបានស្ដាប់ហាឌីសជាច្រើនដែលទូនទួនបានបញ្ជាក់នៅក្នុងហាឌីសមិនអះដាសាហ្វីអាមរីណាហាហ្សាម៉ាឡៃសាមីនហ្វាវ៉ារ៉ាត់ដូណអានោះគឺជាកយដះមួយហើយណារាល់រាល់ទង្វើដែលប្រឌិតឡើងនៅក្នុងអ៊ីស្លាមគឺចាត់ទុកជាមុខៈបានន័យថាយើងមិនអាចយកមកអនុវត្តបានទេប្រការដែលប្រឌិតឡើងបានន័យថាប្រការដែលធ្វើថ្មី ដែលនប៊ីសុលឡាមមិនបានចង្អុលបង្ហាញ ដូចយើងបានស្ដាប់ឮពីមុនមកចឹងដែរលំចង់លើកឡើងនៅទីនេះរាល់រាល់ប្រការដែលវិទ្យាដែលដុល្លារឡាទោះបីយើងថាឃើញថាល្អតែវិទ្យាដែរប៉ុន្តែវិទ្យាល្អដូចនាំនៅមកសាលវ៉ាតឧទាហរណ៍យ៉ានាំនៅទៅសូត្រពុទ្ធអាននៅកន្លែងมันល្អអញ្ចឹងយើងថាល្អយើងថាល្អប៉ុន្តែនៅក្នុងសម្ដីរបស់អាប់ឌុលឡាហ៍ប៊ីនអ៊ូម៉ាត់រ៉ាឌីយ៉ាឡោះអានហ៊ូគាត់ថាម៉េចគុលប៊ីដអាទីនដុល្លាឡាវ៉ាអ៊ីនរ៉ាអាហាអានណាស់ ហាសាណាគាត់ថាររប៊ីដអាវិញឯងគឺដលាឡាវងវិញណាទោះបីមនុស្សទាំងអស់គាត់ឃើញថាទៀហ្នឹងល្អដែរមានយមូមានសាលវ៉ាត មាននេះមាននោះចឹងទោះបីគាត់ឃើញថាល្អក៏ដោយចុះក៏ប៉ុន្តែអត់ល្អទេនេះសម្ដីរបស់អាប់ឌុលឡោះប៊ីនអ៊ូម៉ាដែលគាត់បានបញ្ជាក់យ៉ាជួនកាលល្អរបស់យើងប៉ុន្តែវាអត់ល្អនៅក្នុងហុកុំសារ៉ាយ៉ាបែរជាវាមិនល្អទេពីព្រោះនប៊ីបានបញ្ជាក់ដែរថាទេដែលបានបានបញ្ជាក់ខាងលើ រាល់រាល់បិទអាមីណាយគឺវាបង្វែងហើយបិទអាដែលអ៊ីបនុម៉ាស៊ូដអាប់ឌុលឡោះប៊ីនម៉ាស៊ូដរ៉ាឌីយ៉ាឡោះអានហ៊ូគាត់បានបញ្ជាក់នៅក្នុងការដែលឲ្យយើងធ្វើតាមសុនណះមីណាយអ៊ីកទីដាអ៊ូហ្វីសុនណះខៃរមីនអលអ៊ីស្ទីហាតហ្វីបិទអាគាត់ថាការប្រឹងប្រែងព្យាយាមធ្វើតាមសុនណះនប៊ីសល្លឡោះអាឡៃវ៉ាសាឡាំវាប្រសើរជាងយើងខំប្រឹងប្រែងព្យាយាមធ្វើនៅប្រការដែលប្រឌិតឡើងណា យើងដល់ប្រឹងប្រឌិតឡើងធ្វើឲ្យធំធ្វើឲ្យអ៊ូអធ្វើឲ្យកាន់តែសុបាយធ្វើឲ្យហៅថាឲ្យរឹងមាំធ្វើដូចនៅក្នុងសាសនាអញ្ចឹងណាវាអត់ប្រសើរទេណាវាអត់ប្រសើរទេសម្រាប់យើងជាអ្នកដែលកាន់ឧបមាអ៊ីស្លាមនេះបណ្ដាសម្ដីរបស់បណ្ដាសាឡាហ្វុសសាលេះហើយការដែលយើង ប្រឌិតឡើងនៅក្នុងអ៊ីស្លាមបើយើងថា ទេបើមើលហាឌីសដូចអត់មានហាឌីសមកខាត់ខ្ញុំអត់ឲ្យខ្ញុំធ្វើផងហ៎ខ្ញុំធ្វើហ្នឹងល្អទៅមានហាឌីសណាគាត់ណាប៊ីស្លាប់បាត់ហ្នឹងអញ្ចឹងណាប៊ីគាត់បានបញ្ជាក់កលកាត់នៅរស់ណាប៊ីបានបញ្ជាក់ហើយហើយដែលនៅក្នុងហាឌីសសាហីមួយណាប៊ីថាមិនកាហ្សាបាអាឡៃយាមុតាអាមីដានហ្វលយតាបវៈមកអាដាហ៊ូមីណាណារបុគ្គលណាហើយដែលបានភូតកុហកដែលបាននិយាយផ្ទុយអំពីពាក្យសម្ដីរបស់ណាប៊ីចូលគាត់រៀបចំកន្លែងគាត់នៅក្នុងភ្លើងនរកោ រៀបចំកន្លែងអង្គុយរបស់គាត់នៅក្នុងភ្លើងណៅស៊ូប៊ីឡាមិនសាលីតែបើយើងសុកចិត្តភូតកុហកយើងសុកចិត្តប្រឌិតសុកចិត្តចង់លើកដំកើងរឿងហ្នឹងយើងទទួលយកទៅនប៊ីសាឡឡោះសាឡាមបានបញ្ជាក់ប្រាប់ហ្នឹងអញ្ចឹងកន្លែងហ្នឹងគឺយើងបណ្ដាសាឡាហ្វុសលេះគាត់រក្សាមិនអាចយើងធ្វើនៅប្រការដែលបិទអាគេហៅថាអាក្រក់បំផុតការបិទអាសនៅក្នុងអ៊ីស្លាមយ៉ាបើយើងមើលនៅក្នុងសម្ដីរបស់អ៊ីប្នុម៉ាស៊ូដ រ៉ាឌីយ៉ាឡោះអានហ៊ូអ៊ីបនុម៉ាស្អ៊ូដគាត់ថាអាម៉ាលិនកលីលហ្វីសុនណាខៃរមិនអាម៉ាលិនកាស៊ីរហ្វីប៊ីដាយើងធ្វើតាមសុនណាស់ណាប៊ីសល្លឡោះអាលីវ៉ាសាឡាមមិនច្រើនទេក៏ប៉ុន្តែវាប្រសើរជាង យើងទៅធ្វើប្រការដែលប៊ីដាច្រើនខូចសន្ធឹកសន្ធមបានន័យថាតស្បេះវាហៅថាខុសដែលរាប់ពាន់រាប់ម៉ឺនអញ្ចឹងណា យ៉ាអូមួយថ្ងៃមួយថ្ងៃគេទៅទៅស្វេះមួយថ្ងៃគេទៅធ្វើនេះធ្វើនោះបដិទ្ធនេះបដិទ្ធនោះឡើងក៏ប៉ុន្តែអាសុនណាណាប៊ីក្រោយអំពីសម្បាសយ៉ាងលើឧទាហរណ៍សូសូណាប៊ីសម្បាសយ៉ាងរួចណាប៊ីសូតហ្សិគៀតសុបហានអល់ឡោះ33ហាំឌីឡា33គាត់អត់ធ្វើទេគាត់ឃើញតិចពេកຕົកសិនអាណាប៊ីបង្រៀនឲ្យយើងសូត្រអល់ឡោះមកអាជិនណាមីណាណាក៏គាត់អត់សូត្រដែរគាត់ទុកពេលក្រោយគាត់ថាម៉េចចាំលដាក់ពេលក្រោយ1000 2000 3000អញ្ចឹងអាហ្នឹងគេហៅថា យើងឃើញតិចយើងអត់ធ្វើប៉ុន្តែអាតិចហ្នឹងសុនណាស់ប្រសើរជាងយើងទៅធ្វើប្រការដែលវិទ្យាដោយយើងឃើញថាច្រើនទៅទៅវិញទៅអត់មានមកទទួលបានអ្វីសោះកន្លែងហ្នឹងហើយកន្លែងដែលគ្រោះថ្នាក់បណ្ដាសាឡាហ្វុសលអ្នកសាឡាសម័យមុនយ៉ាបណ្ដាសាហាបាត់ណាប៊ីរ៉ាឌីយ៉ាឡោះអានហ៊ូពួកគាត់ទាំងអស់គ្នាមានរ៉ាឌីយ៉ាឡោះអានហ៊ុំគឺពួកគាត់រក្សានៅឧកាមាអ៊ីស្លាមដល់ជ្រះស្អាត ពីព្រោះយើងមើលនៅក្នុងដូចមស្ហាប់ទាំង4យ៉ានៅក្នុងសាឡាហ្វដែរដូចទួនរំលីបានបញ្ជាក់ដែរដោយអ៊ីម៉ាមម៉ាលីគីក៏បានបញ្ជាក់នៅក្នុងនេះក៏បានបញ្ជាក់ដែរអ្នកណាឲ្យដែលបានបង្កើតឡើងម៉ានីបតាដាហ្វីលអ៊ីស្លាមប៊ីដអាយ៉ារ៉ាហាសាណាហ្វកាត់សាម៉ាអានមូហាម៉ាត់សល្លាសាមខានរិសាឡាតែអ្នកណាឲ្យដែលគាត់បានប្រឌិតឡើងនៅក្នុងអ៊ីស្លាមនៅប្រការប្រឌិតឡើងថ្មីហើយគាត់ថាហ្នឹងល្អត្រូវចាំថាគាត់ បានចោតប្រកាន់ទៅនប៊ីមហាម៉ាត់សុលឡាមបានបំផ្លាញសាររបស់អល់ឡោះតាឡាបានន័យថានប៊ីអត់យកសាររបស់អល់ឡោះតាឡាដល់ពិតប្រកបមកប្រាប់អ៊ុម៉ាត់គាត់ទេលាក់ទុកថាតើយើងអាចទទួលយកបានទេថានប៊ីសុលឡាមលាក់នៅប្រការល្អនប៊ីអត់បានបញ្ចេញទេយកប្រការល្អហ្នឹងយកទៅលាក់ទុកអត់ប្រាប់ដល់អ៊ុម៉ាត់របស់គាត់ទេសួរថាយើងអាចទទួលយកបានទេថាអត់ទេសិហ្វាត់នប៊ីបាឡាអល់ឡោះតាឡាប្រាប់ហើយអមអរសាឡាកាអ៊ីឡា រ៉ាហ្មាតាលីលអាឡាមីនអល់ឡោះតាឡាបានបញ្ជូននប៊ីមូហាម៉ាត់សល្លោះសាមឯងឯងគឺនាំមកនៅរ៉ហ្មាត់ក្តីមេត្តានៅសាសនាមួយដ៏ត្រឹមត្រូវសមារបស់អ៊ីស្លាមអញ្ចឹងកន្លែងហ្នឹងស៊ីហ្វាត់ដែលលាក់នៅអ៊ីលមូនេះគឺមិនមែនស៊ីហ្វាត់នប៊ីទេដោយនប៊ីក៏បានបញ្ជាក់បលីហ៊ូអាននេះវ៉ាឡូអាយជួយអ្នកបំពេញចុះប្រាំចុះផ្ដាល់ចុះនៅហ៎អំពីអនុសាសន៍របស់នប៊ីសល្លោះសាឡាមទោះបីអ្នកចេះតែមួយក៏ដោយចា ចឹងសម័យយើងនេះចេះច្រើនម៉ាសាអល់ឡោះតែយើងជួយប្រាប់គ្នាប្រាប់តតគ្នាឲ្យដឹងពីរឿងសុណាស់ណាប៊ីសម័យណាប៊ីអ្នកខ្លះកាន់តែចេះសាហាបតខ្លះឃើញណាប៊ីយកទឹកសម្បាយ៉ាងយកទឹកសម្បាយ៉ាងហើយគាត់ទៅដើរប្រាប់គ្នាគាត់ថាខ្ញុំឃើញរ៉ូស៊ូលឡោះយកទឹកសម្បាយ៉ាងខ្ញុំធ្វើឲ្យមើលជូតមកអពូមាត់ជួយអីស្រុបទឹកជួយមកអញ្ចឹងណារហូតដល់ចប់ដល់ហើយទៅប្រាប់សាហាបតហ្នឹងសាហាបតហ្នឹងគាត់អត់តន់អស់ចិត្តទេគាត់ទៅសួរណាប៊ីថាយ៉ារ៉ូស៊ូលឡោះ អ្នកនេះថាឃើញរ៉ាស៊ូលឡាយកទឹកយ៉ាងចេះចេះចេះថាអ្នកឯងធ្វើខ្ញុំមើលសិនមើលធ្វើមើលปุ๊บដូចគេថាហ្នឹងឯងខ្ញុំបង្រៀនគាត់គាត់ឲ្យធ្វើឲ្យយកទឹកសម្រាប់យ៉ាងដូចឆ្នាំមិនឯងអញ្ចឹងកន្លែងហ្នឹងថាចង់បញ្ជាក់ឲ្យច្បាស់ថាពិតណាស់គាត់ចេះបន្តិចគាត់ប្រាប់បន្តិចគាត់ចេះបន្តិចប្រាប់បន្តិចប៉ុន្តែប្រាប់ហ្នឹងនៅក្នុងវាធានត្រឹមត្រូវនៅក្នុងការពិតណាទោះបីគាត់យើងឃើញថាធម្មតាក៏ប៉ុន្តែបានប៉ះឡាអំពីអល់ឡោះសុបហាណាហ៊ូវតាឡាយ៉ាអញ្ចឹងដែរការដែលអឺ សាឡាហ្វសាឡាហ្វុសសាលេះដូចជាស៊ូហ្វយ៉ានសាវរីក៏បានបញ្ជាក់ទៀតដែរតកតនឹងការដែលប្រឌិតនៅវិទ្យាអញ្ចឹងគាត់ថាវិទ្យានេះវាគ្រោះថ្នាក់យ៉ាស៊ូហ្វយ៉ានសាវរីរ៉ាហ៊ីម៉ាហ៊ុលឡោះគាត់ថាអលប៊ីដអាទូអហាប់អ៊ីឡាអ៊ីប្លីសមីនអលម៉ាស៊ីយ៉ា والمعصية يتاب منها والبدعة لا يتاب منها الله أكبر សុភានសោរីក៏បានចាត់ថាម៉េចតែមិនលន់ថែលន់អានពាក្យសម្ដី បណ្ដាលសាឡាហ្វសលេះសម័យមុនដែលគាត់បានប្រាប់យើងជួយប្រាប់នេះណាដោយសារវត្តគាត់ចេះយកទៅសម្រាប់យ៉ាងគាត់ប្រាប់តតនេះឥឡូវយើងប្រាប់តទៀតណាយ៉ាប្រាប់ថាសម្ដីរបស់សូហ្វីយ៉ានអសូរីគាត់ថាប្រការដែលប្រឌិតឡើងប្រការដែលវិទ្យាដែលអត់មាននៅក្នុងអ៊ីស្លាមហើយយើងមកបង្កើតឡើងដូចទុនទុនបានបកស្រាយខាងពីដើមមកហ្នឹងគឺអ៊ីបលីសឆៃតនចូលចិត្តជាងអ្នកធ្វើម៉ាក់សៀទៀត អេខ្លួនឯងនិយាយអញ្ចឹងលិនគិតទៅធ្វើម៉ាក់សៀតវិញហ៎វិញហេថាមិនមែនទេមានឲ្យទៅប្រើទៅធ្វើម៉ាក់សៀតទេលិនចង់ប្រាប់ថាសៃតនវាចូលចិត្តអ្នកដែលធ្វើម៉ាក់សៀតនៅក្នុងហ្នឹងសូវសុវយ័នសូវរិយថាម៉ាក់សៀតគាត់ដឹងថាគាត់ខុសថាអូលិនខុសហើយលិនធ្វើម៉ាក់សៀតនឹងអល់ឡោះអត់បានមកយ៉ាងគ្រប់ឧទាហរណ៍ណាលិនទៅផឹកស្រាលិនស៊ីរីប៊ឺអញ្ចឹងទៅលិនថ្ងៃណាលិនទៅបាត់លិនឈប់ហើយ តែអ្នកដែលធ្វើម៉ាក់សៀតមិនឯងគាត់ដឹងខ្លួនតែអ្នកដែលធ្វើវិទ្យាគាត់អត់ទៅវត្តអល់ឡោះតាឡាអត់ទទួលដោយសារម៉េចអត់ទទួលទៅវត្តរបស់គាត់ដោយសារគាត់មួយថ្ងៃមួយថ្ងៃគាត់ថាប៉ះឡាប៉ះឡាប៉ះឡាប៉ះឡាគាត់អត់ដែលដាក់ខ្លួនគាត់ថាគាត់ខុសហើយគាត់ថាអីប៉ះឡាធ្វើនឹងប៉ះឡាធ្វើនឹងបានប៉ះឡាអញ្ចឹងរហូតដល់គាត់ស្លាប់គាត់អត់ទៅវត្តទេនេះហើយភាពគ្រោះថ្នាក់ មិនមែនថាធ្វើអញ្ចឹងស្រាលជាងធ្វើទៅធ្វើម៉ាក់សៀតយើងនាំគ្នាទៅធ្វើម៉ាក់សៀតវិញយើងឈប់ធ្វើហ្នឹងឲ្យឈប់ទាំងពីរទាំងម៉ាក់សៀតទាំងវិដាអាហ្នឹងមិនត្រឹមត្រូវក៏ប៉ុន្តែចង់ប្រាប់ថាអ្នកដែលធ្វើវិដាវិញឯងគាត់អត់ដឹងកំហុសរបស់គាត់គាត់នឹកឃើញថាធ្វើហ្នឹងមិញឯងត្រូវបានប៉ះឡាពីអល់ឡោះសុផានវតាឡាចឹងហើយបានគាត់ខំចំណាយលុយរាប់ពាន់រាប់ម៉ឺនដើម្បីធ្វើបកាដែលប្រឌិតឡើងថ្មី ធ្វើឲ្យខុសនឹងហុកមរបស់អល់ឡោះសុបហានតាឡាអញ្ចឹងនឹងចង់បញ្ជាក់ប្រាប់ថានោះភាពគ្រោះថ្នាក់របស់ហារបស់អ្នកដែលប្រឌិតនៅវិទ្យាមិនអាចយករសាពេលវេលាចង់អស់ដែរលន់សូមជួបប៉ុណ្ណឹងទុនវសលឡាលានមីរ៉ហាម៉ាត់វ៉ាឡៃសុបអលហាំឌុលឡាយើងអរគុណទួនដែលជួយបំពេញបន្ថែមសម្រាប់ឲ្យស្ទើបូបកាត់របស់យើងអញ្ចឹង ដោយសារតែនៅសល់ពេលវេលាបន្តិចទៀតអញ្ចឹងយើងមានកិច្ចការពិភាក្សានេះបន្តិចទៀតតទៅទៅនឹងមួយចំណុចអាចថាចំណុចចុងក្រោយនេះអ៊ីនសាអល់ឡោះយ៉ាអញ្ចឹងអ្វីដែលកើតមានឡើងដែរជាប់តទៅទៅនឹងអឺលក្ខណៈមន្ទិលសង្ស័យដែរអត់ទៅដូចជាអឺ hadith មិនសិនហ្វីលអ៊ីស្លាមហ្នឹងទួនអញ្ចឹងសូមឲ្យចំណុចហ្នឹងសូមឲ្យមិនទួនជួយបកស្រាយតទៅទៅនឹងអ្វីដែលជាប់តទៅទៅនឹងបញ្ហាហ្នឹង ចាសូមអរគុណយ៉ាអល់ហាំឌីលឡាជាថ្មីម្ដងទៀតសូមថ្លែងអរគុណដល់ឧស្តាតអឺអាប់ឌុលឡាដែលបានលើកនៅសំណួរនេះមួយដែលជាបញ្ហាផងដែរនៅក្នុងសហគមន៍ស្រាវរបស់យើងហើយបាញ់មីនេះឧស្តាតបានសូត្រក៏បានលើកឡើងដែរនៅសុបហាតហៅថាចំណុចដែលជាកន្លឹះឬក៏ជាលេសក្នុងការធ្វើនៅអំពើ បិទអាដែលគេថានប៊ីបានធ្វើនេះហើយហេតុអីបានជាធ្វើបានអញ្ចឹងណាតកតងនៅក្នុងចំណុចមួយទៀតដែរដូចទូនបានលើកឡើងវិញនៅក្នុងហាឌីសមួយគឺម៉ាន់សាន់ណាសុនតានហាសាណាអ្នកដែលធ្វើនៅសុនណះល្អបានប៉ះឡាម៉ាន់សាន់ណាសុនតានហាសាណាតានហ្វាឡូអជ្រុហាវ៉ាអជ្រុម៉ាន់អាមីឡាប៊ីហាមិនបាទីហ៊ីមិន غير أن ينقص من أجورهم شيئا ومن سن سنة سيئة فله وزرها ووزر من عمل بها من بعده من أن ينقص من أجورهم شيئا حديث روايات في جرير بن عبد الله البجلي នៅក្នុង صحيح អ៊ីម៉ាមមូស្លីមអញ្ចឹងដើម្បីយល់អំពីអត្ថន័យហាឌីសបានច្បាស់គឺយើងក៏លើកមើលទៅដើមហេតុរបស់វាដែលពិសេសបើសិនជាកូរ៉ានចង់យល់អត្ថន័យកូរ៉ានអាយ៉ាត់ឲ្យចំគោលដៅចំមូរ៉របស់វា គឺនៅក្នុងគីតាបតាហ្វសៀរហើយពីច្រើនគឺអ៊ូលម៉ាបានលើកឡើងអំពីសាបាប់អស្បាប់នូស៊ូលហេតុអីបានអល់ឡោះត្រាបញ្ចុះយ៉ាត់នោះមករឿងអីនិយាយពីអីចេះហាឌីសនប៊ីសល្លោះអាឡៃសាឡាមនៅពេលដែលយើងមានការផន់ច្រឡំដែលអ្នកខ្លះថាអ្នកដែលធ្វើសុនណាយកសុនណាហ្នឹងអត់ធ្វើទៅចេះតែល្អហើយអញ្ចឹងវាជាលេសមួយ ដែលបង្ហាញឲ្យឃើញថាអ្នកដែលធ្វើពីដើមយកយកហាឌីសមកដើម្បីជាសំអាងអញ្ចឹងយើងក៏លេចទៅមើល ដើមចោមឬក៏ដើមហេតុនៃហាឌីសនេះដែលអាប់ឌុលឡាជារីប៊ីនអាប់ឌុលឡាអលបាជលីរ៉ាឌីយ៉ាឡោះអានហ៊ូគាត់ថាគាត់នៅជាមួយរ៉ាសូលឡោះថ្ងៃមួយស្រាប់តែមានមួយក្រុមមកជួបនឹងនប៊ីសល្លោះអាឡៃសាឡាំដែលស្ថានភាពរបស់ពួកគេគឺយ៉ាប់យឺនខ្លាំងបំផុតអាវរហែកកលេកលាអញ្ចឹងណាអត់មាន ពាក់ស្បែកជើងដែលជាស្ថានភាពមួយមើលទៅឃើញក្រៃក្រោលំបាកវេទនា អញ្ចឹងនប៊ីសល្លោះអាឡៃសាឡាមក៏ប្រែទឹកមុខពិបាកចិត្តពេលនោះគាត់ក៏បានចូលក្នុងផ្ទះរបស់គាត់តមកក៏ចេញមកវិញដល់សារដល់ម៉ោងសម្បោះយ៉ាងទូហូតគាត់ក៏ប្រើប៊ីឡាលឲ្យអាសានហ្វាអាសានប៊ីឡាលប៊ីឡាលក៏អាសានទៅហើយក៏សម្បោះយ៉ាងទូហូតរួចបន្ទាប់មកគាត់ឡើងលើមីមបាត់ណាក្នុងរាវយ៉ាត់ផ្សេងទៀតថាកន្លែងមីមបាត់ទូចមួយពេលនោះគាត់ក៏បានអឺ ថ្លែងសារយើងហៅខុតបាថាថ្លែងសារខ្លីមួយដោយបន្ទាប់ពីសរសើរជាមួយអល់ឡោះតាឡាហើយគាត់ទៅសូត្រនៅអាយ៉ាត់មួយសូរ៉ាអានីសាយ៉ាអាយុហយ៉ាអាយុហណាសតកយ៉ាអាយុហណាសតកូរ៉ាប់គុមុលឡាឌីខ្លាកគុមមិនណាហ្វសិវ៉ាហ៊ីដាវ៉ាខ្លាកមិនហាហ្សោជហារហូតដល់ចប់អាយ៉ាត់ហ្នឹងតែក្នុងអាយ៉ាត់នេះគឺមានន័យថាឲ្យអល់ឡោះតាឡាអល់ឡោះតាឡាឲ្យយើងទាំងអស់គ្នាខ្លាចប្រកាសដល់មនុស្សឲ្យខ្លាចជាមួយអល់ឡោះតាឡាហើយបង្រំលឹកថាមនុស្សនោះមកពីធាតុដើមតែមួយទេណាមកពីតាអាដាមមិនហាវ៉ាតែមួយទេ Kita baca surat ayat nafsu surat al-hash ya yang yalladzina amanu taqullah wal tanzur nafsum ma qaddamat liqad akhlai Allah hai eh, riep cham sbieng របស់ jeung riep cham khluon amat ibadat របស់ jeung samrab akhirat kamu. បន្ទាប់ bi surat ayat yang 2 ni kuat ka ban apiu niu oi sadaqah tasaddaqa rajulun min dinar min dinarihi wa dirhamihi na wa min saubihi wa min sa'a tamrihi wa min sa'i burrihi រហូតដល់គាត់ថាវឡៅវិសាកិតមអំពាវនាវឲ្យយើងទាំងអស់គ្នាសាសបាត់ទាំងអស់គ្នាបរិច្ចាគទៅតាមលទ្ធភាពទាំងលុយមាសឌីណាតឬក៏លុយឌីរហាំឬក៏ខ្លះសម្លៀកបំពាក់ហ្នឹងទៅខ្លះក៏អាហារផ្លែលម៉ើផ្លែអីចឹងទៅតាមលទ្ធភាពរហូតដល់ នៅពីថាវឡូវវិស័កវិស័កគិតតាមសំបីតែលម៉ើមួយក្របឬពាក់កណ្ដាលក៏អាចមានលទ្ធភាពប៉ុន្មានបរិច្ចាគប៉ុណ្ណឹងអញ្ចឹងពេលនោះសាហវត្តម្នាក់បរិះម្នាក់នៃអ្នកអនសតក្នុងចំណោមពួកអនសតក៏បានញ៉ឹងថងប្រាក់គាត់មកធ្ងន់មែនទែនណាដែលគាត់ស្ទើរតែលើមិនរួចយកមកដល់ដាក់សតកោះធ្វើមុនគេណានាំមុនគេសើសតកោះហើយបន្តមកទៀត ក៏គេនាំគ្នាបរិច្ចាគតាមលោកតោអ្នកខ្លះអាវអ្នកខ្លះអាហារអ្នកខ្លះលុយតាមនឹងទៅរហូតដល់ចារីតគាត់ថាគាត់ឃើញមាន កំណសម្លៀកបំពាក់និងអាហារឡើងកអញ្ចឹងណាចាពេលនោះរសុលឡោះក៏សប្បាយចិត្តសប្បាយចិត្តទឹកមុខញញឹមប្រឹមប្រៃហើយក៏បាននិយាយនៅសម្ដីនេះចេញមកថាម៉ាន់សាន់សុនណតានហាសានតានហ្វាឡាហ៊ូអជ្រូហាវ៉ាអជ្រូម៉ាន់ម៉ាន់សាន់សុនណតាន hasanatan falahu ajruha wa ajru man amila biha អ្នកដែលធ្វើនៅសុណេះល្អគាត់នឹងទទួលបានប៉ះឡាហើយអ្នកដែលធ្វើតាមគាត់ក្រោយក៏ក៏ទទួលបានប៉ះឡាដោយអត់មានខ្វះអីដែរចាអញ្ចឹងเราចប់ហាឌីសនេះអញ្ចឹងនៅក្នុងសន្នាសុណេះកន្លែងនេះគឺដោយសារតែយើងមើលទៅលើពាក្យសម្ដីសុនណាអ្នកខ្លះគឺគិតថាធ្វើនៅបង្កើតសុនណាមួយ ដែលល្អណាបើកើតសុណាមួយល្អហើយបានប៉ះឡាអញ្ចឹងគាត់គិតថារបស់ដែលដែលដែលដូចជាទួលលើកឡើងមិញរីគៀតអីចឹងគាត់ធ្វើទៅគិតថាហ្នឹងសុណាល្អធ្វើទៅបានប៉ះឡាអញ្ចឹងនាំគ្នាធ្វើទៅអត់តែរឿងល្អគឺបានប៉ះឡាអញ្ចឹងបើសិនជាយើងយល់ថាអញ្ចឹងអាកណាត់មកក្រោយទៀតអាពាក្យកដាក្រោយបានសិនណាសុនណាហាសណាចុះសុនណាអាក្រក់ហ្នឹងអ្វីអីវិញអញ្ចឹងយេអញ្ចឹងនៅក្នុងសុនណាយើងដឹងថាអត់មានសុនណាអាក្រក់ទេ ចឹងបើយើងក៏លេចមើលនៅក្នុងអត្ថន័យហាឌីសនិងភាសាអារ៉ាប់នេះនៅក្នុងកមូសភាសាអារ៉ាប់គឺអ្នកដែលធ្វើអ្វីមួយកិច្ចការអ្វីមួយដើម្បីឲ្យគេធ្វើតាមគេឲ្យឈ្មោះថាសាន់ណាហូសាន់ណាហូណាធ្វើធ្វើចាប់ដើមធ្វើវាឡើងចឹងចាប់ដើមធ្វើអ្វីមួយដើម្បីឲ្យមនុស្សធ្វើតាមអានឹងហើយគេហៅថាសាន់ណានៅក្នុងភាសាហ្នឹងចឹងនៅក្នុងហាឌីសហ្នឹងក៏មានន័យចឹងដែរមានន័យថាបើសិនជាយើងចាប់ដើមធ្វើអ្វីមួយដែលជា ហាសនាអំពើល្អហើយអំពើល្អហ្នឹងគឺដូចទូនទូននេះបានលើកឡើងហើយវាជាអ្វីដែលស្របទៅនឹងអល់កុរអាននិងសុនណះនប៊ីសល្លោះអាឡៃសាឡាំទើបហៅថាល្អអញ្ចឹងបើយើងចាប់ផ្ដើមធ្វើនៅអ្វីមួយដែលល្អដែលវាស្របទៅនឹងអល់កុរអាននិងសុនណះនប៊ីសល្លោះអាឡៃសាឡាំនឹងគាត់បានប៉ះឡាហើយអ្នកដែលធ្វើតាមគាត់បានប៉ះឡាដែរតែបើសិនជាគាត់ធ្វើមិនសិនណាសុនណះសៃយ៉ាណាសៃយ៉ាណា នាំគ្នាធ្វើចាប់ដើមធ្វើអ្វីមួយដែលអត់មានដាលីលសារអ៊ីដែលអត់មានគ្រឹះក្នុងអាគមអ៊ីស្លាមដែលគេឲ្យឈ្មោះថាប្រការដែលសយ្យាណាឬក៏ម៉ាក់សៀក៏ដោយគេហៅថាសយ្យាអញ្ចឹងគាត់នឹងទទួលបានប្រកាសហើយនឹងបាបកម្មរបស់គាត់អ្នកដែលតាមក៏ទទួលបានគាត់ទទួលយកបាបកម្មនោះដែរអញ្ចឹងចំណុចសុនណានេះសានណាក្នុងហាឌីសនេះចំណុចនោះគឺមាន3ចំណុចចំណុចទី1គឺធ្វើនៅអ្វីដែល មិនមានគ្រឹះនៅក្នុងអ៊ីស្លាមហើយអ្វីដែលគេហៅថាម៉ាក់សៀតអញ្ចឹងបើសិនណាម្នាក់ដើមគ្នាឬក៏នាំគ្នាធ្វើដើម្បីធ្វើតាម នៅអ្វីដែលខុសអំពីអល់កុរអានសុនណាឬក៏អ្វីដែលខុសទៅនឹងច្បាប់ហូគុំអ៊ីស្លាម ដែលគេឲ្យឈ្មោះថាប្រការសៃយីអេសគាត់នឹងទទួលបាបកម្មហើយអ្នកដែលធ្វើតាមគំរូតាមគាត់ក៏ទទួលបានបាបកម្មដែរចំណុចដែលសៃសាន់ណាសុនណាហាសនានេះគឺអ្នកដែលចាប់ដើមព្រួយដើមធ្វើនៅ អំពើល្អដែលស្របទៅនឹងអល់កុរអានសុនណានេះនោះគឺមុស្ណាដានអ៊ីឡាអ៊ីឡាអាឌីឡាអូអូស៊ូលអសារីអាមានដំណរមានបង្អែកទៅរកដាលីលអល់កុរអានសុនណាក្នុងសុនណាអ៊ីស្លាមណាអ្នកដែលចាប់ដើមមុនគេឬធ្វើល្អហ្នឹងគឺក៏ចូលក្នុងអត្ថន័យមន្សិនណាសុនណាហាសនាហ្នឹងដែរឬក៏អ្នកដែលរស់រន់ធ្វើនៅអ្វីដែលជាសុនណា ដូចនៅក្នុងកិសោះមិញដូចនៅក្នុងអ្វីដែលរីរាយយ៉ាងមិនចឹងនៅពេលដែលនប៊ីគៀងកោឬក៏ប្រកាសរកជំនួយសតកោគាត់ចាប់ដើមមុនគេណាអញ្ចឹងវាមានលក្ខណៈទី1ធ្វើដល់អ្វីដែលជាសុណាត្រឹមត្រូវជារឿងល្អដើម្បីឲ្យគេធ្វើតាមចំណុចទី2ក៏ចូលក្នុងនោះដែរអ្នកដែលរស់រន់ធ្វើបានមុនគេនៅអ្វីដែលអ៊ីស្លាមប្រើធ្វើមុនគេណាធ្វើមុនគេអញ្ចឹងចំណុចដែលយើងឃើញថាអឺ ធ្វើនៅអ្វីដែលជាសុនណះមានដាលីលត្រឹមត្រូវក្នុងអ៊ីស្លាមគេថាសុនណះសាយអាសុនណះហាសនះដូច ទូនបានលើកឡើងមកអញ្ចឹងអឺការធ្វើអីគេប្រមូលគ្នាឧទាហរណ៍ថាសម្បះយ៉ាងតរវេះជាអ៊ីម៉ាមតែមួយ ណាជាអ៊ីម៉ាមតែមួយអាហ្នឹងក៏ចាត់ទុកថាសុនណះមិនសនណះសុនណះហាសនះដែរដោយសារអីវាជាសុនណះ គឺធ្វើជាអំពើល្អដែលមានស្រាប់យោងទៅតើយោងទៅតាមដាលិលអល់កូរ៉ាននិងស៊ុនណាដែលណាប៊ីសល្លោះអាឡៃសាឡាមធ្លាប់សម្បោះយ៉ាងបរិយាមាបន្ទាប់មកស៊ុនណាហ្នឹងត្រូវបានគេចោលមិនស៊ុនណាមួយចំនួនគឺមិនត្រូវបានអនុវត្តតែវាជាស៊ុនណាដែលមានពិតនៅក្នុងហាឌីសណាប៊ីសល្លោះអាឡៃសាឡាមដែលណាប៊ីសល្លោះអាឡៃសាឡាមធ្លាប់ធ្វើអញ្ចឹងគាត់ក៏ចាប់ដើមប្រមូលគ្នាដើម្បីឲ្យមាន អ៊ីម៉ាមរបស់ហាងតារ៉ាវេះតែមួយអញ្ចឹងក៏វាចូលទៅក្នុងនៃថាបង្កើតឬក៏ធ្វើនៅសុនណះដែលល្អនោះដែរអញ្ចឹងនៅក្នុងជារួមណាជារួមគឺនៅក្នុងហាឌីសនេះមិនមែនសំដៅទៅលើ អ្នកដែលបង្កើតអ្វីដែលយល់ឃើញថាល្អហើយចាត់ទុកថាជាសុនណះល្អហើយបានប៉ះឡើងនោះទេអញ្ចឹងអ្នកដែលនាំមកគេធ្វើនៅសុនណះដល់ត្រឹមត្រូវឬក៏ធ្វើនាំមកគេធ្វើនៅប្រការល្អដែលស្របទៅនឹងអល់កុរអាននិងសុនណះ ទើបចូលក្នុងអត្ថន័យមន្សណាសុណាហាសនានេះមិនមែនជាថាយើងយល់ថាល្អដោយទួនលើកឡើងមកអញ្ចឹងណាឲ្យបើសិនជាអត់មានក្នុងអ៊ីស្លាមទេអត់មានក្នុងអល់កុរអានសុណាទេទោះបីយើងយល់ថាល្អតែវាមិនមែនជារឿងល្អនោះទេសម្រាប់សាសនារបស់សាសនាអ៊ីស្លាមយ៉ាអញ្ចឹងហាឌីសនេះគឺសង្ឃឹមថាបងប្អូនទាំងអស់គ្នាធ្វើការសិក្សាស្វែងយល់ឲ្យបានច្បាស់លាស់ហើយមិនអាចយកធ្វើជាហុជ្ជះជាដាលីលដើម្បី ទៅតវេលឬក៏ជាសំអាងជាលេសមួយដើម្បីថាឲ្យតែល្អយើងធ្វើទៅវាល្អហើយអត់មានអាក្រក់ទេអត់ឲ្យតែមិនមែនជារឿងអាក្រក់យើងចេះតែធ្វើទៅវាល្អហើយវាបានប៉ះឡាហើយយឺយ៉ាអញ្ចឹងមិនមិនដូច្នោះទេអញ្ចឹងអ្វីដែលល្អនេះគឺទាល់តែមាន ប្រភពពីអល់កុរអាននិងសុណាហ៍នប៊ីសល្លោះអាឡៃសាឡាមត្រឹមត្រូវទើបល្អហើយវាទើបចូលក្នុងអត្ថន័យរបស់ហាឌីសនប៊ីសល្លោះអាឡៃសាឡាមមួយនេះយ៉ា សូមអរគុណម៉ាសាឡោះចឹងអល់ហាំឌុលឡាអឺអរគុណស្ទើស្ទមនេះដែលបានបកស្រាយពីបញ្ហាដែលលិនបានលើកឡើងចឹងចឹងអល់ហាំឌុលឡាអឺពេលវេលារបស់យើងរហូតបានមកដល់ទីបញ្ចប់ហើយចឹងអឺពួកលិនទាំង4នាក់គ្នាអឺក៏សូម ខន្តីអបិទោពីបងប្អូនអ្នកទាំងអស់គ្នាប្រសិនបើមាន ពាក្យសម្ដីត្រង់ណាដែលលើសខ្វះឬក៏កាយវិការដែលមិនសមរម្យសូមអាប់ឲ្យបានច្រើនច្រើនហើយសង្ឃឹមថាអ្វីដែលទួនទួនវាគ្មានរបស់យើងបានលើកឡើងនឹងទទួលបានដំណោះស្អាតអឺសម្រាប់យើងទាំងអស់គ្នាសម្រាប់ក្នុងការអនុវត្តអឺក្នុងការធ្វើអាមាលីវិលរបស់យើងក៏ដូចជាការរស់នៅប្រចាំថ្ងៃរបស់យើងនៅក្នុងការអនុវត្ត អឺតាមនៅសុណារបស់នប៊ីមុហាម៉ាត់សុលឡោះអាឡៃវ៉ាសាឡាមហើយត្រូវជិះវងឲ្យឆ្ងាយអំពីប្រការទាំងឡាយណា ដែលអឺឆ្នៃប្រឌិតឆ្នៃប្រឌិតថ្មីអញ្ចឹងកម្មវិធីក៏សូមបញ្ចប់តែប៉ុណ្្នឹងវបិលៃតូហ្វិកវលីឌីយ៉ាវ៉ាសាឡាមអាឡៃគុំរ៉ាហ្មាតុលឡោហ៊ីវ៉ាបារកាតុវ៉ាអាឡៃហ៊ីសសាឡាម